ណាសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ប្រធារានធារៈគ្រប់ព្រះអង្គសូមជលន់ពលលោកស្រីនាងកញ្ញាញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបធម៌កម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសៅរ៍100ខែបោះឆ្នាំខាលចត្វាស័កពុទ្ធសករាជ2569 6ស្រាប់នៅថ្ងៃទី20ថ្ងៃទី7ខែមករាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីវេទិកាពិភាក្សាស្ដីពីការអប់រំដើម្បីធ្វើដំណើរទៅដល់កម្ពុជាក្រមរបស់យើងថ្ងៃនេះយើងមានវាគ្មិនជាប្រចាំគឺគុណចាស់វិយ័តហមោសិទ្ធិនៅនឹងបងលីថេនតឹងហ្នឹងហើយដែលជាវាគ្មិនប្រចាំវេទិការបស់យើង គឺតែងតែយក នៅវេទិកានេះដើម្បីធ្វើការអប់រំ តាមប្រយោលតាមពីចម្ងាយគឺថាតាមរយៈអនឡាញគឺជាវេទិការបស់យើង មានការ ពិភាក្សាជារៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យដើម្បីធ្វើចំណាឲ្យបានយល់ដឹងចែករំលែកចំណេះដឹង ធ្វើដំណើរដល់ដឹងនៃកម្ពុជាក្រនរបស់យើងថ្ងៃនេះយើងនឹងពិភាក្សាបន្តនៅក្នុងប្រធានបទរបស់យើងគឺអឺប្រជា ប្រដ្ឋខ្មែរក្រមយើងគឺ ធ្វើការទៀមទាសិទ្ធិសេរីភាពបាទធ្វើដំណើរទៅតាមអរិយមគ្គប្រកបដោយអង្គ8ប្រការហើយនឹងដើរដំណើរទៅតាមសិទ្ធិមនុស្សហើយការធ្វើសិទ្ធិដំណើរធ្វើទៅដល់ដីកម្ពុជាក្រមរបស់យើង គឺសំខាន់ណាស់ត្រូវតែស្គាល់អំពីសិទ្ធិមនុស្សការស្គាល់អំពីសិទ្ធិមនុស្សហើយស្គាល់អំពីការអនុវត្តសិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវឥឡូវថ្ងៃនេះយើងមាន ដំណឹងពិសេសមួយដែលដែលបងលីខេងតឹងនឹងធ្វើសេចក្តីប្រកាស ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់សាខាសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីដើម្បីនឹងធ្វើសេចក្តីប្រកាសរកបេក្ខជន ដើម្បីឈរឈ្មោះជាតំណាង សាខាសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីដើម្បីនឹងមកប្រកួតប្រជែងឬក៏ចូលរួមចំណែកក្នុងការអភិវឌ្ឍគឺក៏ចូលរួមចំណែកក្នុងការធ្វើការងារសង្គម ជាពិសេសគឺសាខាសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីរបស់យើងតើថ្ងៃនេះមានរឿងអីដើម្បីជូនដល់ដល់ប្រិយមិត្តរបស់យើងបាទបាទគណៈចឹងចិត្តថាស្វាគមន៍ប្រជាជនទាំងពីរផងជាទីសក្ការៈនិងប្រធារានុធិរាគ្រប់អង្គនៅលើសកលលោកក៏ដូចជា ខ្មែរនិងខ្មែរក្រមទាំងអស់នៅកម្ពុជាក្រមជាទីសក្ការៈផងដែរនិងញាតិញោមបងប្អូនខ្មែរនិងខ្មែរក្រមទូទៅនៅលើសកលលោក និងជាពិសេសញាតិញោមខ្មែរក្រមទាំងអស់តែងតែតាមដាន ហើយរាប់អានជាមួយនឹងកម្មវិធីរបស់យើងខ្ញុំសាច់ផ្ទាល់ជាងពីមជ្ឈមណ្ឌលវត្តកម្ពុជាក្រមប្រទេសក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានផងដែរបាទថ្ងៃនេះឆ្លៀតឱកាសហើយយើងចាប់ដើមនៅកម្មវិធីថ្ងៃនេះខ្ញុំបាទក៏សូមជ្រាបឱកាសបន្តិចថាយើងជួបដំណឹងដល់សមាជិកសមាជិកា សាច់ជាថ្មីម្ដងទៀតថ្ងៃស្អែកនេះ គឺជាថ្ងៃដែលយើងមានកម្មវិធីរួងចាំទទួលនៅដំណឹងពីញាតិញោមបងប្អូនក៏ដូចជាសមាជិកសមាជិកា ដែលធ្លាប់គ្រប់គ្រងសាខាសហព័ន្ធខ្មែរកម្ពុជាក្រមនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីហ្នឹងឲ្យមានឆន្ទៈមានសក្តីក្លៀវខ្លាក្នុងការងារអាចលះបង់ពេលវេលាបន្តិចបន្តួចដើម្បីមកចូលរួមហោវិធីសាស្ត្រដើម្បីបោះឆ្នោតនៅ សាខាសហព័ន្ធខ្មែរកម្ពុជាក្រមនៅស៊ីដនីហ្នឹងសាជាថ្មីឡើងវិញមកពីអាណត្តិរបស់សាខាសហព័ន្ធចាស់ហ្នឹងគឺថាបានអស់ទៅហើយអឺ អញ្ចឹងទេខ្ញុំបាទក៏សូមអំពាវនាវផងដែរថាស្អែកហ្នឹងគឺជាថ្ងៃមួយដែលយើងចង់ជួបជុំបងប្អូនជាពិសេសសមាជិកសមាជិកា ដែលមានចំនួន នៅក្នុងសាខាហ្នឹងគឺថាសូមឲ្យបងប្អូនញាតិញោមហ្នឹងអញ្ជើញមកវត្តរតនារាមដើម្បីយើងមានការចោះឆ្មោះឬក៏ជួបជុំគ្នាដើម្បីស្វែងរកវិធីសាស្ត្ររៀបចំកិច្ចការបោះឆ្នោតហ្នឹងផងហើយក៏ដូចជាការងារជ្រើសរើស ប្រធានថ្មីនៅទីក្រុងស៊ីដនីសម្រាប់បន្តវេនអាណត្តិរយៈពេល4ឆ្នាំតទៅមុខទៀតហើយអញ្ចឹងដូច្នេះខ្ញុំសូមអាននៅសេចក្តីអំពាវនាវជូនដំណឹងសាច់ជាថ្មី នៅក្នុងឱកាសនេះដែរខ្ញុំបាទក៏សូមជម្រាបដល់ញាតិញោមថាសាខាសាព័ន្ធនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីនេះសូមអនុញ្ញាតជម្រាបអញ្ជើញសមាជិកសមាជិកាមកពី ពិសានំសុកពិសានំបញ្ចុកជាជានំបញ្ចុកសាមគ្គីនៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមនៅរតនារាមនេះឯងនៅលេខ114 Prompton Street កັບរាមតាហ្នឹង នៅថ្ងៃទី8មករាឆ្នាំ2023ហ្នឹងគឺត្រូវពីម៉ោងថា12រហូតដល់ម៉ោង2ម៉ោង3រសៀលហ្នឹងតែម្ដងហើយសាខាសាព័ន្ធប្រចាំនៅសិដនីហ្នឹងនឹងមានកិច្ចប្រជុំមួយ ចំនួនដែរដើម្បីជំរាបដល់សាខាញាតិញោមនៅសាខាស៊ីដនីនេះហើយចំណាយករឿងសំខាន់ទី1នឹងថាសាខាយើងទៅទទួលបាន បានសមាជិកអំពីការិយាល័យសហព័ន្ធនៃសហនៅសហរដ្ឋអាមេរិកហ្នឹងបានផ្ញើមកដល់ហើយហើយតម្រូវចែកជូនដល់ញាតិញោមជា សមាជិកសមាជិកា ផងដែរទី2អាណត្តិប្រធានសាខាសហព័ន្ធ ខ្មែរកម្ពុជាក្រមប្រចាំនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីហ្នឹងគឺក៏អស់ណាត់ដែរហើយហើយត្រូវរៀបចំបោះឆ្នោតជ្រើសរើសនៅប្រធាន ថ្មី ក្នុងពេលជាមួយគ្នានេះដែរសូមជូនដំណឹងដល់លោកលោកស្រី ដែល មានសេចក្តីប្រាថ្នា ដើម្បីឈ្មោះឆ្មោះបោះឆ្នោតឬក៏ឈ្មោះឆ្មោះជា ជាជាបេក្ខជាបេក្ខជនដើម្បីឲ្យសមាជិកសមាជិកាយើងនឹងបោះឆ្នោតជ្រើសរើសយកមួយក្នុងចំណោម បើសិនជាយើងមានច្រើនជាងពី1យើង អាចធ្វើកម្មវិធីបោះឆ្នោតនឹងតែម្ដង នៅថ្ងៃបន្តទៀតអញ្ចឹងសេចក្តីជូនដំណឹងនេះចាត់ទុកថាជាការជូនការអញ្ជើញជូនជូនព័ត៌មានមួយដ៏សំខាន់សម្រាប់ជូនញាតិញោមនឹងស្អែកនឹងឲ្យបានជ្រាបហើយមកឲ្យបានកកកផងដែរហើយយើង សំណេះស្នាគ្នានៅពេលថ្ងៃស្អែកនឹងតែម្ដងសូមអរគុណកណាបាទ មិនអីថែមទេទេអឺខ្ញុំបាទមិនអីថែមទេក្រៅពីហ្នឹងគ្រាន់តែចង់បញ្ជាក់ថាការងាររបស់សហព័ន្ធយើងហ្នឹងយើងឃើញថាការងារជាតិជាតិពន់ យើងគួរតែ មាន បងប្អូនយើងជាឲ្យបានច្រើនកកកយើងគិតថាខ្មែរក្រមយើងទោះបីនៅក្រៅស្រុកហ្នឹងនៅតំបន់សិទ្ធនីហ្នឹងវាមានប្រមាណតិចជាងសាច់ចិត្តដតីមែនបើសិនជាយើងមាន ការសាមគ្គីភាពមានការចេះកើនរំលឹកគ្នាទៅវិញទៅមកមានការយកគ្នាជា ជាយកយកយកគោលការណ៍សាមគ្គីជា គ្នាយកគំនិតរួមហ្នឹងមកដើម្បីជជែកគ្នាវាជាការងារមួយដ៏ប្រសើរមែនទែនសម្រាប់ឲ្យយើងពុះពែនៅរឿងអបស័កទាំងឡាយដែលកំពុងកើតមាននៅ ទីនេះផងក៏ដូចជាកំពុងតែកើតមាននៅក្នុងទឹកដីកម្ពុជាក្រោមផង ជាពិសេសយើងចង់ឲ្យ ការអភិវឌ្ឍរបស់យើងនឹងមួយថ្ងៃមួយជឿនលឿនទៅមុខយើងយើងទាល់តែមានការ ចាប់ផ្ដើមពីតំបន់មួយមួយហ្នឹងចូលរួមឲ្យបានកក្រឹកកក្រែងដើម្បីឲ្យបានច្រើន ជ្រើសឱកាសហើយពេលដែលយើងជួបជុំគ្នាហ្នឹងយើងអាចមានវិធីសាស្ត្រដោះស្រាយបញ្ហា ហើយយើងនឹងបង្កើតកម្មវិធីថ្មីថ្មីតទៅទៀតទៅឆ្នាំថ្មីបន្តខាងមុខហ្នឹងយើងនឹងធ្វើការងារថ្មីថ្មីសម្រាប់ជាតិយើងបន្តទៅទៀតហ្នឹងគណៈសូមជួយប៉ុណ្ណាណែសូមអញ្ជើញ ប្រិមិត្តជាពិសេសគឺប្រជាពលរដ្ឋដែលមាននៅក្នុងដែលបានរស់នៅ ក្នុងតំបន់ស៊ីដនីរបស់យើងសូមមេត្តាអញ្ជើញមកចូលរួមពិភាក្សារោគចំណុចល្អឬក៏យកគោលដៅណាមួយល្អដើម្បីនាំមកនូវរីកភាពរីកចម្រើននៅថ្ងៃអនាគតតទៅមុខទៀតសំខាន់គឺការចូលរួមអំពីប្រិមិត្តញាតិញោម ជាពិសេសគឺសមាជិកសមាជិកានៃសហព័ន្ធសាខាសហព័ន្ធប្រចាំទីក្រុងស៊ីដនីរបស់យើងអញ្ជើញមកច្រើនទៅដើម្បីយើង ពិភាក្សាគ្នារកចំណុចល្អឯណាតើយើងមានការខ្វះខាតយ៉ាងណាយើងជជែកគ្នាទៅរកចំណុចល្អដើម្បីកុំឲ្យ មាន មានបញ្ហាដល់នេះគិតថាធ្វើតែឯងវាមិនកើតយើងតែតែមានគ្នាចូលរួមគ្នាទៅដើម្បីធ្វើយ៉ាងណារូបភាពចម្រើនរីចម្រើនណាទៀតណាហើយមានអីចូលរួមទៀតក្រុមគណៈសូម បន្ថែមចំណុចមួយដោយការផ្សព្វផ្សាយអំពាវនាវតាំងពីយូរយារណាស់មកហើយទាំងលោកប្រធានសហព័ន្ធគណៈកម្មការនយោបាយទាំងអស់សិតតែមានគំនិតសូមអំពាវនាវបងប្អូនខ្មែរទូទៅ ទាំងបងប្អូនខ្មែរនៅឯ សុរិនខ្មែរសុរិនយើងហៅធ្លាប់ហៅខ្មែរសុរិនខ្មែរលើ ខ្មែរកណ្ដាលហើយខ្មែរក្រោមទាំងអស់អឺសូមមេត្តាចូលរួមជួយបឋមអឺរួបរวมគ្នាជួយនៅបញ្ហាតស៊ូមតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមហ្នឹងពីព្រោះបច្ចុប្បន្នកាល យើងមើលឃើញថា មានការយកចិត្តទុកដាក់ អំពីស្ថាប័នអន្តរជាតិជាច្រើន រួមមានចាប់ផ្ដើមពីអង្គការសហប្រជាជាតិនៃក្រមប្រឹក្សាពិបាលនៃសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិយើងហៅថា Human Rights Council របស់អង្គការសហប្រជាជាតិនឹងយកចិត្តទុកដាក់មែនទែនចំពោះការសុខទុក្ខការរងការគៀបសង្កត់ការធ្វើបាបរបស់ រដ្ឋាភិបាលវៀតណាមមកលើប្រជាពលរដ្ឋខ្មែរក្រោម ជាជនជាតិដើមនឹងមួយទៅហើយមួយទៀតក្រសួងការបរទេសនៃសហរដ្ឋអាមេរិកក៏លោកបានយកចិត្តទុកដាក់មែនទែនផ្នែកខាងការគៀបសង្កត់នៅលើអន្តរសាសនាដូចជាពុទ្ធសាសនាថេរវាទរបស់ខ្មែរក្រោម ហើយនឹងសាសនាកាតូលិក ដែលនៅប្រទេសវៀតណាមមានការគៀបសង្កត់ពពោះនៅទីនោះក៏មានខ្មែរក្រមយើងចំនួនតិចតួច បានចូលរួមជាមួយនឹងសាសនាកាតូលិកដែរហើយផ្នែកខាងជនជាតិចាម ឬជួយជនជាតិមុងកញ្ញាក៏គាត់មានការយកចិត្តទុកដាក់ទាំងគណៈសាសនាធេរវាទរបស់វៀតណាមនឹងផ្ទាល់ អំពីពួកវៀតណាមសេរីមួយចំនួនក៏គាត់ចូលក្នុងគណៈសាសនាថេរវាទហើយបើគាត់មិនចូលរួមជាមួយនឹងគណៈបកគុំនេះវៀតណាម ជាគេហៅថាគោលការណ៍តែមួយនៃគណៈពុទ្ធសាសនា ដែលដឹកនាំដោយគណៈសាសនាមហាយាន ក្រោមការដឹកចំោះការណែនាំការតាមដានអង្កេតពិនិត្យយ៉ាង យ៉ាងតឹងតែងរបស់គណៈបកគុំនេះហ្នឹងគឺនៅក្របពីលើគណៈសាសនានោះក៏ដោយក៏ក្រសួងការបរទេសនៃសហរដ្ឋអាមេរិកផ្នែកខាងនាយកដ្ឋានអន្តរសាសនាហ្នឹងគេចោះទៅអំពាវនាវគេចោះទៅស៊ើបអង្កេតទៅដល់ទឹកដីកម្ពុជាក្រោមក្នុងនោះគេបានជួបជាមួយនឹងយុវជនខ្មែរក្រោមយើងជាមួយនឹងបងប្អូនយើង ដែលរងទុក្ខទោសត្រូវការចាប់ បានរដ្ឋអំណាចវៀតណាមចាប់ដោយខុសច្បាប់ចាប់ដោយរំលោភបំពានសិទ្ធិសេរីភាពផ្នែកខាងការផ្សព្វផ្សាយនៅសិទ្ធិសេរីភាពរបស់ខ្លួនជាជនជាតិដើម ផ្នែកខាងការតវ៉ាដើម្បីណែគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់ អង្គការសហជីវជាតិហៅកាត់ថា SDG នោះនោះច្រើនប្រការ ហើយមួយទៀត ផ្នែកខាងការសាងសង់នៅអឺពោជនីយដ្ឋាន មានសាលាឆោតទៀនជាដើម ឬមួយក៏បេតកភណ្ឌមានដើមឈើអីដែលបរមរាន មានវីចំណាស់នៅក្នុងវត្តអារាមខ្មែរក្រមហ្នឹងគេចង់បំផ្លិចបំផ្លាញនឹងជាដើម មួយវិញទៀតវាពាក់ព័ន្ធទៅដល់ប្រសង់មួយចំនួនដែលខិតខំស្វះស្វែងដើម្បីនឹងបើកនៅសាលារៀន ពីព្រោះយើងគិតថាសន្តោសយើងគិតថាទស្សវត្សពីឆ្នាំ2022ទៅដល់2032គឺជាទស្សវត្សនៃ ភាសាជនជាតិដើម ដែលអង្គការសហប្រជាជាតិបានធ្វើក្តីប្រកាសយ៉ាងទូលាយមួយនៅទីក្រុងប៉ារីសអញ្ចឹងយើងឃើញនៅសេចក្តីប្រកាសហ្នឹងហើយយើងគ្រប់គ្រង យើងអបអសាទរយើងរីករាយខ្លាំងណាស់ហើយយើងខំប្រឹងស្វាស្វែងរកវិធីរៀបចំបើកសាលារៀនក៏យើងកំពុងតែរងការគៀបសង្កត់អញ្ចឹងអឺខ្ញុំបុគ្គលណាអាត្មាភាពសូមអំពាវនាវប្រគុណម្ចាស់គ្រប់ព្រះអង្គនៅទូទាំងភពផែនដីនេះ គឺថាសូមមេត្តាជួយ ចូលរួមជួយ គ្រប់គ្រងទៅដល់ការតស៊ូរបស់ខ្មែរកម្ពុជាក្រមដើម្បីសិទ្ធិសេរីភាព របស់ខ្លួននៅដែនដីទឹកដីកម្ពុជាក្រមណាអឺដោយឡែកនៅសាខាស៊ីដនីដោយលោកលីថាញ់តាំងគាត់ជាប្រធាននឹងយូរឆ្នាំមកហើយណាហើយទៅតាមការកំណត់របស់គណៈកម្មការនយោបាយនៃសហព័ន្ធខ្មែរកម្ពុជាក្រោមគឺថាក្នុងមួយអាណត្តិរបស់គណៈកម្មការនយោបាយហ្នឹង នៅគ្រប់សាខាទាំងអស់ហ្នឹងពេលដែលចប់អាណត្តិក៏សាខាទាំងអស់ហ្នឹងត្រូវបញ្ចប់ដែរដូច្នេះយើងរំលងពេលមួយឆ្នាំមកហើយដោយសារទីកន្លែងរបស់យើងមិនអនុញ្ញាតឲ្យរៀបចំអីជាដំកំភួនហើយការងាររបស់វត្តរតនារាមហ្នឹងក៏វល់មានញឹកទៅតែពេលនេះមានឱកាសដើម្បីនឹងរៀបចំអឺ ប្រមុំប្រមូលជួបជុំបងប្អូនយើងទាំងអស់រួមទាំងខ្មែរទូទៅនិយាយរួមគឺថាដោយការអំពាវនាវដោយសមានចិត្តអង្គបសូមមេត្តាចូលមកជួយរួមជួយគ្នាជាជាកម្លាំងជាជាមធ្យោបាយ ជាទស្សនៈផ្សេងផ្សេង ដើម្បីជួយជំរុញនៅការតស៊ូនឹងឲ្យមានអត្ថន័យហើយនឹងមានប្រសិទ្ធភាពតទៅទៀតនឹងអាត្មាភាពសូមសម្ដែងនៅសមានចិត្តចូលរួមរីករាយជាមួយនឹងការចូលរួមជាមួយការចាត់ចែងកម្មវិធីរបស់លោកលីថេងតឹងហើយនឹងប្រដេចគុណព្រះអង្គគ្រូក្នុងនោះដែរក៏សូមថ្លែងអំណរគុណ ទៅគណៈកម្មការថ្មី ដែលបានទទួលការងារបន្តទៀតនៅក្នុងមជ្ឈមណ្ឌលខ្មែរកម្ពុជាក្រមមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រមមានលោកលឹមសើងលោកសុកបឿនដែលគាត់ទទួលអាណត្តិថ្មីនឹងហើយនឹងគណៈកម្មការថ្មីរបស់លោក មានលោកគឹមគូលោកលំដឺអីនឹងបន្តនិរន្តរភាពលោកញោមសវណ្ណណា សូមអញ្ជើញទាំងអស់គ្នាមកចូលរួមនៅក្នុងថ្ងៃស្អែកហើយញាតិញោមទាំងអស់អឺពីកាលពីលើកហើយខ្ញុំបុគ្គលណាបានទទួលនៅសំណួរខ្លះហើយពេលនោះខ្ញុំគុណណាមិនទាន់បានអឺសួរយោបល់ផ្ទាល់ពីគណៈកម្មការនយោបាយហើយពេលដែលអញ្ជើញទៅប្រជុំចូលរួមការបោះឆ្នោតនោះក៏បានធ្វើសំណួរទៅគាត់ថាមានញាតិញោមខ្លះកាលនោះគាត់សួរខ្ញុំគុណណា ថាគាត់ចង់ចូលជាសមាជិក បានទេហើយខ្ញុំកណាមិនហ៊ានអឺឥឡូវអឺបងប្អូនយើង ហើយនឹងមានគណៈកម្មការនយោបាយទាំងអស់ហ្នឹងឯកភាពគ្នាសាសូមអញ្ជើញញាតិញោមនៅប្រជាណាចក្រមានកំណើតនៅប្រជាណាចក្រកម្ពុជាក៏ដោយនៅដែនដីថៃនឹងក៏ដោយទឹកដីនៃប្រជាណាចក្រថៃនឹងក៏ដោយហៅថាខ្មែរលើហ្នឹងគាត់នៅតែអាចចូលរួមជាសមាជិក នៃសហព័ន្ធយើងបានទាំងអស់អញ្ចឹងណាតើយើងអំពាវនាវថាគោលការណ៍ខ្មែរតែមួយខ្ញុំកណានឹងលើកឡើងថាគោលការណ៍ខ្មែរតែមួយដែលសហព័ន្ធយើងស្នើសុំដើម្បីរួបរวมគ្នាជួយគ្នាពីព្រោះកិច្ចការនឹងធំណាស់ដើម្បីតស៊ូមតិជាមួយនឹងរដ្ឋមួយរដ្ឋធំ ហើយគាត់មានចរិតខលខូច ល្បិចច្រើនដូច្នេះយើងសំណុំពរយើងអំពាវនាវយោបល់ជាច្រើនគំនិតជាច្រើន ពីជំវិញអឺតម្រេះវិជារបស់បងប្អូនខ្មែរយើងទាំងអស់នឹងដើម្បីជួយគប់វល់ ជួយហៅថា រួមនៅ ក្នុងចំណែកនៃការតស៊ូនឹងអឺពីព្រោះយើងគិតថាតាមការនិទាន យើងនឹងជឿជាក់ថាការផ្លាស់ប្ដូរនៅក្នុងថ្ងៃអនាគតនឹងមាន ការការផ្លាស់ប្ដូរនៅរបៀបរបបដឹកនាំរបស់ពិភពលោកហ្នឹងបងគ្រូណាពីព្រោះបញ្ហាកើតមាននៅគ្រប់កន្លែងប៉ុន្តែយើងមើលនៅក្នុងប្រវត្តិសាស្ត្រលបាក់ប្រហែលជា100ឆ្នាំឬមួយចិត្តតែ100ឆ្នាំហ្នឹងរបៀបរបបដឹកនាំពិភពលោកនឹងមានការផ្លាស់ប្ដូរម្ដង អញ្ចឹងណាអញ្ចឹងពីឆ្នាំ48អស់ពី45មកទល់ឥឡូវហ្នឹងវាចិត្តដល់100ឆ្នាំហើយអញ្ចឹងណានៅសល់តែល្បាប់ហាក់ជា20ឆ្នាំ20ឆ្នាំផ្លាយទៀតនឹងដល់ពេលមានការគិតគូរផ្លាស់ប្ដូរហើយយើងមើលឃើញចឹងមែនពីព្រោះរបត់នេះវាចិត្តដល់ពេល ដោយសារមហាអំណាចលំដាប់ទី2ផ្នែកខាងសពាវុធ បរមាណូអីអីសេដ្ឋកិច្ចអីហ្នឹងគាត់វាកំពុងតែមានការរំលោភបំពានជាច្រើន ធ្វើឲ្យបតតឋានរបស់អន្តរជាតិនឹងល្អៀងចាស់កន្លងច្រើនអញ្ចឹងប្រទេសជាសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិហាក់ដូចជាសម្ដែងក្តី បារម្ភហើយលើកសំណើទៅ ឲ្យមានការពិនិត្យពិច័យពិចារណាឡើងវិញអំពីបន្ទាត់នៃបទដ្ឋានរបស់អន្តរជាតិហ្នឹងឲ្យសមាជិកទាំងអស់នៃអង្គការសហជីវជាតិហ្នឹងព្យាយាមតម្រង់ផ្លូវណាតម្រង់ទិសការប្រព្រឹត្តរបស់ខ្លួន ទៅលើប្រទេសជិតខាងឬមួយប្រទេស ដែលទន់ខ្សោយ ហើយមានផ្អែកទៅលើផ្នែកបទដ្ឋានកតិកាសញ្ញាអនុសញ្ញាហើយនឹងច្បាប់ទាំងឡាយដែលពាក់ព័ន្ធទៅដល់សិទ្ធិសេរីភាពរបស់មនុស្សជាតិទូទៅនៅលើពិភពលោកដូច្នេះដំណើរហ្នឹងយើងក៏គួរត្រៀមខ្លួនឲ្យហើយស្រេចនៅពេលដែលរបៀបរបបដឹកនាំពិភពលោកនឹងមានការផ្លាស់ប្ដូរ យើងបានត្រៀមខ្លួនហើយរូបរាងយើងមានជាអង្គការរចនាសម្ព័ន្ធដើម្បីនឹងជជែកតវ៉ារកផលប្រយោជន៍មកជូនប្រជាសាស្ត្រជាតិខ្មែរយើងរួមអញ្ចឹងណាដល់តែយើងធ្វើបាននៅចំណុចដែលកំពុងតែរង ការគៀបសង្កត់ពីអាណានិគមយួនឲ្យខ្មែរក្រមនឹងមានសិទ្ធិសេរីភាពខ្ញុំប្រគុណណាមានជំនឿជឿជាក់ថា នៅប្រជាណាចក្រកម្ពុជាកម្ពស់នយោបាយហើយនឹងកម្រិតនៃអំណាចនយោបាយរបស់យើងនៅប្រជាណាចក្រកម្ពុជានឹងនឹងមានអធិបុលត្រឡប់មកវិញនៅពេលដែលប្រជាពលរដ្ឋខ្មែរក្រមនឹងចាប់ផ្ដើមបានទទួលសិទ្ធិជនជាតិដើម ហើយនឹងឈានទៅដល់ការសិទ្ធិធ្វើស្វ័យសម្រេចរបស់ខ្លួននឹងទៅតាម ពាក្យពេចដែលបានប្រើប្រាស់នៅក្នុង របាយការណ៍របស់ Special Reporter បានធ្វើការចោទសួរទៅរដ្ឋបាលវៀតណាមដែលកំពុងតែរំលោភពានសិទ្ធិប្រជាជនជាតិខ្មែរក្រមអញ្ចឹងបងគ្រូណាអញ្ចឹងសូមអំពាវនាវជួយញាតិមិត្តខ្មែរទាំងអស់ដែលមានចិត្តឆ្លាញ់រាប់អានហើយចង់ជួយជោគជួយចែវនៅកិច្ចការរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យបានរីកលូតលាស់មានសិទ្ធិសេរីភាពពេញលេញនឹងគេដល់បងប្អូនយើងកំពុងរងទុក្ខទោសនៅ មាតុភូមិនឹងមេត្តាអញ្ជើញចូលរួមក្នុងថ្ងៃស្អែកដោយសេចក្តីរីករាយនិងដោយសាមគ្គីភាព ក្នុងនាមបងប្អូនឈាមចរជាប្រជាសាសន៍ខ្មែរដូចគ្នាណាដែរអឺគុណចាការដែលយើងហៅគាត់អញ្ជើញមកហ្នឹងគឺ ជាជាការចាប់ដើម ទេពីពួកឯងស្អែកហ្នឹងយើងអញ្ជើញមកទទួលទានជាបបរឬក៏ហាជុំគ្នាថ្ងៃស្អែកនេះក្នុងក្នុងកញ្ចក់ក្នុងកណ្ដាលណាណាឲ្យ ឲ្យទៅតាមណាណាណាដល់ពេលយើងធ្វើអញ្ចឹងដើម្បីឲ្យពួកគាត់ហ្នឹងមកនោះជជែកគ្នាសាសងគ្នាទៅវិញទៅមកទៅហើយយើងហើយយើងចូលប្រជុំគ្នា ដើម្បីយើងរួចចំណុចកណ្ដាលណាមួយដើម្បីយើងបពិវត្តឬក៏ធ្វើឲ្យកន្លែងយើងហ្នឹងឲ្យមានសហព័ន្ធសាខាសហព័ន្ធឲ្យមានប្រចាំនៅទីនេះដើម្បីយើងជូនព័ត៌មាន ពីលើ ទៅក្រោមពីក្រោមទៅលើអញ្ចឹងណាដើម្បីជាការ ធ្វើឲ្យមានការតំណែងដល់គ្នានឹងគ្នាតែបើបើគុណក្នុងសង្គមតាំងបើយើងនាំគ្នាពិភាក្សាអញ្ចឹងបានបានផលប្រយោជន៍អ្វីដែរដល់ដល់ណាកណានៅក្នុងពាក្យថាការជជែកគ្នាហ្នឹងនៅក្នុងយើងលើកឡើងឲ្យវាបែកជីងទៅខាងក្រៅនៃសម័យកាលមួយកន្លងមកហើយនេះយើងមើលឃើញថា ការជជែកគ្នាហ្នឹងនៅក្នុងសម័យខ្មែរយើងកាលពីសម័យ 3ឆ្នាំ8ខែ20ថ្ងៃហ្នឹងគឺថាផុតទៅគេនៅក្នុងរបបហ្នឹងគេហាមដាច់ខាតកម្រឲ្យមនុស្សជួបជុំគ្នាដើម្បីជជែកគ្នាណាអញ្ចឹងនៅក្នុងប្រទេសកុម្មុយនីសវៀតណាមហ្នឹងក៏អញ្ចឹងដែរភាគច្រើន គេមិនសម័យដែលយើងមិនទាន់តវ៉ាដើម្បីមានសិទ្ធិគ្រប់គ្រងក្នុងការងារបញ្ជីមតិហ្នឹងគេហាមដាច់ខាតគេមិនឲ្យយើងជួបជុំគ្នាពី5នាក់ឡើងទៅដល់ ជាក្រុមធំធំបានទេមកពីគេខ្លាចបំផុតអារឿងជជែកគ្នានឹងឯងការជជែកគ្នាវានាំមកឲ្យកើតបញ្ញាឲ្យកើតបញ្ញាទៅកាលណាយើងកើតបញ្ញាយើងបែកអាបញ្ញាហ្នឹងទៅរកវិធីសាស្ត្រផ្សេងផ្សេងជាច្រើនទៀតដើម្បីរំដោះខ្លួនឯងជិញពីនឹមអាណានិគមរំដោះខ្លួនឯងជិញពីភាពក្រៃក្ររំដោះខ្លួនឯងជិញពីភាពខ្មៅងងឹតអវិជ្ជាជាដើមហ្នឹងសិតតែជាការងារជជែកគ្នាទាំងអស់អញ្ចឹងហើយការជជែកគ្នានោះវាបានផលជាច្រើន មិនថានៅក្នុងសង្គមតូចឬក៏សង្គមធំទេកាលណា មនុស្សម្នាក់ធ្វើការតឯងវាដូចជាគេហៅថាសុញសុញគណិតសុញគណិតសុញយបល់សុញអឺបច្ចេកវិទ្យាបច្ចេកទេសរបស់ខ្លួននឹងវាមិនបានទលំទលាយអឺដូចជាមាន ការចូលរួមអំពីអ្នកដតីដែរអញ្ចឹងមនុស្សម្នាក់ចេះនៅចំណុចមួយមនុស្សម្នាក់ចេះចំណុចមួយក៏ពេលណាយើងយកចំណុចទាំងអស់ហ្នឹងមករួមគ្នាបាន អាការប្រសពគ្នាហ្នឹងវាទៅជាខ្សែទំនាក់ទំនងមួយយ៉ាងវិអនឡាញសម្រាប់យើងធ្វើការងារតស៊ូមតិឬក៏ធ្វើងារការងាររកស៊ីចិញ្ចឹមជីវិតនៅភាព រីកចម្រើនទៅមុខហ្នឹងវាក៏អាស្រ័យការទំនាក់ទំនងហ្នឹងដែរអញ្ចឹងអ្វីអ្វីក៏ដោយការរីកចម្រើនជឿនលឿនទៅបាននៅក្នុងសង្គមមួយវាវាតលតែមានការចូលរួមចំណែកពីច្រើន អឺបុគ្គលពីច្រើនពីតិចទៅច្រើនកាលណាកាលណាមានការចូលរួមអញ្ចឹងទៅ គឺ ថាអាចចំណុចដែលខ្លួនមិនតាន់មានហ្នឹងវាអភិវឌ្ឍបានមកអាស្រ័យអ្នកដតីហ្នឹងវាគេជូនឲ្យយើងហើយយើងមានអ្វីប្លែក យើងមានអ្វីសំខាន់សំខាន់ជាងដែលគេមិនមានហ្នឹងយើងចែកកម្លេចភាពអឺភាពដឹងឮភាពយល់ដឹងអំពីអ្វីអ្វីនៅក្នុងលោកហ្នឹងវាវាមាន ជាអកំបាំងច្រើនណាស់ដែលមនុស្សលោកយើងមិនអាចមនុស្សម្នាក់ហ្នឹងអាចនិយាយថាបានរស់ឃើញទាំងស្រុងទាំងអស់នៅដោយខ្លួនឯងព្រាបបានដោយប្រពុតយើងយើងមិនអាចធ្វើបានទេអញ្ចឹងនៅក្នុងសម័យប្រពុតនឹងយើងចាត់ទុកថាដល់សប្តាហ៍នេះយើងមានតែប្រពុតមួយអង្គឯងគាត់ទេដែលលោកស្វែងយល់យល់នៅព្រះធម៌ដែលហៅថាសច្ចធម៌ពិតទៅឃើញពិតប្រកបដោយខ្លួនឯងលោកចំពោះបច្ចុប្បន្នភាពនឹងយើងមើលឃើញថាមនុស្សយើងធ្វើអីក៏ដោយតែងតែមានការរួមគ្នាបានធ្វើទៅវាជិញបាន ឧទាហរណ៍ថាសម័យទំនើបបច្ចុប្បន្ននៅមនុស្សម្នាក់ដែលធ្វើជាងជាប្រព័ន្ធទូរស័ព្ទមួយនោះទទួលតែមានអ្នករកអាធុនរកអាអាសារជាតិដើមនឹងនៅគ្រប់កន្លែងទាំងអស់មិនមែននៅតែប្រទេសមួយទៅទៅទៅទៅបង្កើតជាអាសាជាជាគ្រឿងអេឡិចត្រូនិកទាំងមួយបានទេវាត្រូវទំនាក់ទំនងពិភពលោកនឹងដើម្បីរកនៅអាសារជាតិដើមនឹងថាអាសារធាតុដើមនេះយកមកបំពេញជា តម្រូវការឲ្យគ្រប់កិច្ចនៃការបង្កើតទៅជាអាទូរស័ព្ទដៃនឹងបានមួយអញ្ចឹងអញ្ចឹងការងារជួបជុំគ្នានេះវាជាការងារសំខាន់មួយណាសង្ឃឹមថាញាតិញោមបងប្អូនយើងបានយល់ដឹងអំពីសារៈសំខាន់អស់ទាំងនឹងហើយបើសិនបងប្អូនញាតិញោមឬក៏សមាជិកសមាជិកាយើងមានអវ័យចម្លែកដែលដកជាប់នៅក្នុងអារម្មណ៍ហើយមិនតន់បញ្ចេញជាសកម្មភាព សម្រាប់ជាសាធារណៈចែកជូនដល់បងប្អូនយើងបានថ្ងៃស្អែកហ្នឹងយើងសង្ឃឹមថាបងប្អូននឹងជើញមកហើយយកអារម្មណ៍បងប្អូនអារម្មណ៍ញាតិញោមហ្នឹងដែលដិតជាប់នៅក្នុងដួងចិត្តរបស់យើងហ្នឹងជាពិសេសស្ថិតនៅក្នុងកលតិសាសនាក៏ដោយ នៅក្នុង សម័យអតីតកាលក៏ដោយនៅក្នុងបច្ចុប្បន្នកាលហ្នឹងក៏ដោយរហូតដល់គិតដល់អនាគតនឹងក៏ដោយយើងមានអ្វីគួរតែយកមកចែករំលែកសម្រាប់ថ្ងៃស្អែកហ្នឹងយើងនឹងធ្វើការងារបកស្រាយនៅពេលនោះយើងមាន ព្រះអង្គវិរិយៈធម្មោក៏នៅទីនោះដែរសម្រាប់ចូលរួមក្នុងការងារវែកញែកនៅចំណុចដែលវិជ្ជមានឬក៏អវិជ្ជមាននៅថ្ងៃស្អែកអរគុណអរគុណអឺគាត់ចាឥឡូវយើងចូលដល់ប្រធានបទរបស់យើងទៅក្នុង reporter ហ្នឹង special special reporter reporter គឺសេចក្តីរាយការណ៍ពិសេសរបស់អង្គការតំណាងអង្គការសហប្រជាជាតិហ្នឹងឥឡូវយើងដល់ប្រការទី1ទៀតប្រការទី3ដើម្បីសួរទៅលើ តំណាងរបស់វៀតណាមលោកគុណចាស់សូមអានណាតែអញ្ចឹងហើយខ្ញុំកណានឹងអាននៅសំណួរទី3ណាតែគេសួរទៅរដ្ឋាភិបាលណាណានៅក្នុងសំណួរទី3នៃសេចក្តីរាយការណ៍របស់ Special Reporter គាត់ថាសូមផ្ដល់ព័ត៌មាន អំពីវិធានការដែលអនុវត្តដើម្បីដោះស្រាយបញ្ហានៃការចាប់ខ្លួនដោយបង្ខំនិងការធ្វើបាបជនជាតិដើមខ្មែរកម្ពុជាក្រោមដោយតែបានចោតប្រកាន់ទាំងនោះដែលពួកគាត់ត្រូវរងនៅអំពើទាំងនេះដោយសារតែសកម្មភាពតស៊ូមតិដើម្បីសិទ្ធិមនុស្សនិងដោយសន្តិវិធីរបស់ពួកគាត់ ព្រមទាំងបើអាចធ្វើទៅបានសូមផ្ដល់លទ្ធផលនៃការស៊ើបអង្កេត ឬការស៊ើបសួរតាមផ្លូវតុលាការឬដោយមន្ត្រីពាក់ព័ន្ធណាមួយដែលបានកើតមានឡើងពាក់ព័ន្ធនឹងការចោទប្រកាន់ដោយតែបានលើកឡើងទាំងនោះបើគ្មានការស៊ើបអង្កេតណាមួយត្រូវបានធ្វើឡើងនោះទេសូមមេត្តាបញ្យលផងថាតើមកអំពីមូលហេតុអ្វីណា ដល់ឡើយទៀតឆ្លើយបានទេនៅក្នុងសំណួរហ្នឹងអានឹងពួកគាត់ឆ្លើយអត់បានណារដ្ឋាភិបាលវៀតណាមនឹងឆ្លើយអត់បានហើយមិនរួចនឹងហើយយើងអឺនឹងធ្វើការបញ្យលបកស្រាយនៅបញ្ហានោះបន្តិចទៅថាតើសំណួររបស់ special reporter ទៅប្រមុខ រដ្ឋាភិបាលវៀតណាមអឺលោកខ្ញុំកណាសង្កត់ធ្ងន់ដដែលដដែលគាត់ថាសូមផ្ដល់ព័ត៌មាន ពីវិធានការអនុវត្តដោះស្រាយ បញ្ហានៃការចាប់ខ្លួនដោយបង្ខំនិងការធ្វើបាបជនជាតិដើមខ្មែរក្រោមណាគាត់ប្រើភាសាហ្នឹងអញ្ចឹងណាថាដែលឯងធ្វើបាប indigenous ខ្មែរក្រោមហ្នឹងហ្នឹងហើយ ហ្នឹងហើយការចោតប្រកាន់របស់ណាសំសួរមួយតែត្រង់គាត់សួរថាចាប់ដោយបង្ខំតើចាប់របៀបណាដែលចាប់ដោយបង្ខំគេហៅថាការចាប់ខ្លួនដោយបង្ខំណាគឺយើងមិនមាន កំហុសណាប៉ិនគេចោតឡើងជំរុញបង្ខំយើងចាប់ខ្លួនឧទាហរណ៍ដូចជាយ៉ាញ់សេត ឧទាហរណ៍ដូចជាលោកអឺធុយលោកតាំងធុយតាំងធុយធុយហ្នឹងតាំងធុយមានយកកំភ្លើងភ្ជង់ក្បាលគាត់ឲ្យចូលទៅក្នុងឡានអញ្ចឹងណាណាណានំខំហើយចាប់បង្ខំយើងខាយហើយនឹងថាច់គ្រឿងសិតតដកទូរស័ព្ទយកទៅ ដើម្បីឆែកឆេរមេតើតាក់ទងយ៉ាងណាខ្លះអានោះគ្មានអីទេតែគុណ7 ច្បាប់របស់វៀតណាមមួយដែលនិយាយអំពីការតាមដានមើលគ្រប់គ្រងគេហៅសวัสดิភាពផ្នែកខាងប្រព័ន្ធផ្សព្វផ្សាយអានោះគេហៅណាស្អីហ្នឹងឲ្យភាសាយួនគេហៅអាំងនិនម៉ាង security អឺ cyber law អស់គេហៅ cyber law អញ្ចឹងណា អញ្ចឹងច្បាប់នោះច្បាប់នោះវាមានចែងនៅក្នុងមាត្រា331ហ្នឹងគឺថាប្រព័ន្ធណាដែលប្រឆាំងជាមួយ រដ្ឋាភិបាលវៀតណាម គេចាត់ទុកថាជាប្រព័ន្ធភេរវកម្មឬក៏ក្បត់ជាតិធ្វើវិធានសនាវិធានសនាជាក្បត់ជាតិទេគេហៅថាវិធានសនាក្បត់ជាតិទេឥឡូវយើងធ្វើអឺ ការផ្សព្វផ្សាយអំពីសិទ្ធិសេរីភាពណាវាប្រឆាំងជាមួយនឹងការងារគេដែលកំពុងតែជិះជាន់ធ្វើបាបប្រជាពលរដ្ឋប្រជាពលរដ្ឋយើងជាជនជាតិដើមជាជនជាតិដើមផងជាជនជាតិភាគតិចផងគេនឹងនិយាយក្នុងនេះគឺថា ជនជាតិភាគតិចចម្រោះក្នុងនោះមានជនជាតិដើមផងដែរណាគេដឹងណាវៀតណាមមិនទទួលស្គាល់ថាមានជនជាតិដើមទេ បានឆ្លើយជាមួយគេម្ដងហើយហើយដូចខ្ញុំកណាទូលអញ្ចឹងខ្ញុំកណាចាប់បានឯកសារមួយសំណូមពរសំខ្ចីលុយ ADB ធនាគារអភិវឌ្ឍអាស៊ីរាប់ពាន់លានដុល្លារយកទៅអភិវឌ្ឍតំបន់ហេដ្ឋារចនាសម្ព័ន្ធទន្លេមេគង្គវាលទំនាបទន្លេមេគង្គថាជនជាតិដើម នៅកន្លែងនោះច្រើនណាស់អញ្ចឹងណាមាន បញ្ហាប្រឈមជាមួយនឹងកម្ពស់ទឹកសមុទ្រអាចធ្វើឲ្យលិចឲ្យកន្លែងនេះជាដើមសុំគេយកមកគេផ្ដល់ជំនួយ អត់សំណងផងគេផ្ដល់ជំនួយដែល ប្រាក់កម្ចីដែល មិនមាន ការប្រាក់ខ្ពស់ខ្ពស់ហ្នឹងដែលហៅថាមានការប្រាក់ទៀតហ្នឹងអាទៀតបំផុតហ្នឹងហ្នឹងផងយកទៅធ្វើទប់ នប់អីបន្តិចបន្តួចម្ដុំសមុទ្រចូលញ័រហ្នឹងបន្តិចបន្តួចឲ្យតែមានរូបរាងអញ្ចឹងទៅដតីក្រៅពីហ្នឹងមិនដឹងហូរចូលទៅកន្លែងណាខ្លះវាវាតិចតួចរូបភាពហ្នឹងតិចតួចមែនទែនប្រៀបធៀបទៅនឹងចំនួនដែលគេផ្ដល់មកឲ្យអញ្ចឹងណាដល់ទៅអញ្ចឹងទៅប្រើពាក្យហ្នឹងប្រើពាក្យជនជាតិដើមនៅក្នុងការខ្ចីលុយគេហ្នឹងមកអំពី សម្រាប់ជនជាតិភាគតិចគេអត់ជួយទេណាចឹងហ្នឹងតើគោលដៅអភិវឌ្ឍប្រកបដោយចេរភាពរបស់អង្គការសហជីវជាតិដែលប្រកាសផ្សាយក្រមធនាគារធំធំទាំងអស់នៅលើពិភពលោកនៅខាងផ្នែកអាស៊ីយើង គេហៅធនាគារមួយ មានអធិបុលជាងគេគឺក្រមធនាគារអភិវឌ្ឍអាស៊ីយើងហៅកាត់ថា ADB ហ្នឹងណា Asian Development Bank អញ្ចឹងណា ហើយគេជួយតែជនជាតិដើមទេគេដឹងថាជនជាតិដើមគឺជាតំបន់មួយដែលរដ្ឋាភិបាលនានាបោះបង់ចោលឲ្យនៅពីក្រោយអញ្ចឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏មិនបានរៀបរយផ្លូវថ្នល់ក៏មិនបានធំដូចគេគុណមើលផ្លូវថ្នល់តាមតំបន់យើងពីដើមចាក់ជាដាន2ម៉ែត្រហ្នឹង2ម៉ែត្រតឹងហ្នឹងដានជួលបានទេបានតែរមាក់រមាក់កង់3អីហ្នឹងឯង អស់ធំហើយរមាស់កង់3ដូចឡាំប្រតាដូចទុកទុកអីចឹងសម័យដែលគេហៅទៅតាមពាក្យដែលគេនិយមហៅហ្នឹងណាហើយអ្នកខ្លះស្រុកយើងខ្លះខ្លះហៅឆែកែវហ្នឹងអាឆែកែវហ្នឹងកង់2ហើយមនុស្សជើង2ទៀតទៅវាចូលទៅអញ្ចឹងហ្នឹងយកមនុស្សមួយធ្វើជំនួសកង់ឧទាហរណ៍អញ្ចឹងណានឹងរបៀបដូចអញ្ចឹងផ្លូវតូចតូចទេទឹកភ្លើងអីកន្លែងខ្លះមិនទាន់មានភ្លើងទៅដល់ផងកន្លែងខ្លះមិនទាន់មានទឹកស្អាតប្រើប្រាស់ដល់ផង គេដឹងអញ្ចឹងគេដឹងថាគោលការណ៍អភិវឌ្ឍប្រកបទៅដោយចេរភាពរបស់អង្គការសហប្រជាជាតិវិចិត្រដល់ពេលហើយវានៅសល់តែ8ឆ្នាំទៀតប៉ុណ្ណោះឥឡូវចូលឆ្នាំ2023នៅសល់តែ7ឆ្នាំទៀតរួមទាំងឆ្នាំហ្នឹងអញ្ចឹងអញ្ចឹងបើប្រទេសមួយចំនួននៅតែខកខាននៅតែមិនទាន់បាន ចាប់ផ្ដើមយកចិត្តទុកដាក់ទេ រយៈពេល7ឆ្នាំនេះធ្វើអត់ទាន់ទេគុណ អំពីត្រូវរៀបចំទាញខ្សែភ្លើងអូសប្រព័ន្ធទយុបំពង់បង្ហូរទឹកអីឲ្យបានទៅដល់ជនបទនោះដូច្នេះប្រសិនបើអង្គការសហជីវជាតិនៅតែធ្វើប្រហែសទៀតมันក្រើនរំរឹកมันខំប្រឹងដាស់តឿនទេ ប្រទេសមួយចំនួននឹងនៅតែយកលុយមកឆ្លៀតទៅប្រើប្រាស់នៅកន្លែងមួយចំនួនផ្សេងដទៃទៀតហើយនឹង ជាទូទៅយើងដឹងថាមន្ត្រីអង្គការសហជីវជាតិគាត់មិនអាចចូលទៅមើលដល់ទីនោះទេណាម្លោះហើយយើងដែលជាជនជាតិដើមផ្ទាល់នេះត្រូវរាយការណ៍យើងបានដឹងរឿងហ្នឹងយើង គឺជាស័ក្តិសិទ្ធិផ្ទាល់នៅទីនោះណាប្រហែលនោះហើយប្រជាពលរដ្ឋយើងផ្ញើនៅរបាយការណ៍ទៅតាមរយៈយើងដើម្បីផ្ដាល់របាយការណ៍ ផ្ទាល់ជាសក្ខីកម្មជូនទៅអង្គការសហប្រជាជាតិក៏ដោយ ក្រមប្រទេសដែលគេផ្ដល់ជំនួយឥតសំណងផ្ដល់ជំនួយសង្គ្រោះទៅឲ្យប្រទេសនោះក៏ដោយក៏គេអត់តន់ជឿដែរណាដល់ទៅអញ្ចឹងបានខ្ញុំកណាចង់បញ្ជាក់ថាសហរដ្ឋអាមេរិកគាត់ដែលមានឈ្មោះជានគរបាលអន្តរជាតិនោះគាត់ចាប់ផ្ដើមបញ្ចេញសកម្មភាពសារជាថ្មីណាដោយសារ ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ចេញសកម្មភាពទេ ក្រុមប្រទេសដែលអឺមាននានាការប្រឆាំងជាមួយនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានកម្លាំងខ្សោយនោះនៅតែប្រងើយកន្តើយអញ្ចឹងបានគាត់ចោះទៅសួរទៅដល់ជនជាតិដើមដែលរងការធ្វើបាបទៅតាមរបាយការណ៍របស់យើងរាយការណ៍ណាគេជឿប៉ុន្តែគេគេជឿបណ្ដោះអាសន្នសិន គេត្រូវ ទៅជួបនៅបំបកុលមួយចំនួនដែលយើង បានរាយការណ៍ថាគម្រោងពៀនហ្នឹងណាសូម្បីតែ human right ដែលបានដឹងរឿងនេះដែរក៏គេអត់ជឿដែរពីព្រោះដើម្បីធ្វើជានគរបាល អន្តរជាតិមួយមានប្រសិទ្ធភាពគេត្រូវតែចំណាយសពគ្រប់បែបយ៉ាងទាំងអស់គេចំណាយពេលវេលាមន្ត្រីរបស់គេគេចំណាយទ្រព្យសម្បត្តិគេចំណាយទាំងវិធានការនានា ដើម្បីធ្វើយ៉ាងណាបង្ខំឲ្យក្រមប្រទេសដែលមិនគោរពច្បាប់នឹងឲ្យទទួលយកបានអញ្ចឹងហើយគេមិនបង្ខំទេគេមិនបង្ខំឲ្យក្រមប្រទេសនឹងចរច្រកទេប៉ុន្តែគេចង់ទៅសិក្សាជាមួយគ្នាថាអ្នកឯងប្រឈមជាមួយបញ្ហាអ្វីបានដោះស្រាយឲ្យជនជាតិដើមនឹងអត់បានបានអ្នកឯងខកខានមិនបាន ទទួលស្គាល់នៅ ការប្រកាសនៅអត្តសញ្ញាណរបស់ខ្លួនដោយខ្លួនគេផ្ទាល់ពីព្រោះអង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសនឹងហើយហើយយើងខ្ញុំដែលជាក្រុមប្រទេស Five Eyes មានកាណាដាមានសហរដ្ឋអាមេរិកអូស្ត្រាលីញូហ្សេឡង់និងអង់គ្លេសព្រមទទួលស្គាល់នៅចំណុចហ្នឹងដែលក្នុងក្នុងការចាប់ផ្ដើមមុននឹងចេញសេចក្តីប្រកាស យើងខ្ញុំបាន ពិនិត្យមើលឃើញថានោះមិនមាន ភាពប្រក្តីខ្លាចវាប៉ះពាល់ទៅដល់អសន្តិសុខនៅក្នុងប្រទេសគេគេប្រកាសបដិសេធដល់ដល់ក្រោយគេសិក្សាមួយច្បាស់លាស់គេមើលសកម្មភាពគេមើលប្រតិកម្មរបស់ជនជាតិដើមនៅក្នុងប្រទេសគេនេះពេលដែលអង្គការសហប្រជាជាតិប្រកាសចេញ នៅឆ្នាំ2007គេសិក្សាផងគេយកមកប្រកាសនៅ ក្នុងប្រទេសគេផង តើប្រតិកម្មនៃជនជាតិដើមនៅ ក្នុងប្រទេសទាំងទាំងឡាយដែលដូចខ្ញុំបានរៀបរាប់មិញហ្នឹងសហរដ្ឋអាមេរិកញូហ្សេឡង់អង្គណាក្រុមប្រទេស Five Eyes ហ្នឹងមានកាណាដាមាននេះអត់ឃើញមានប្រតិកម្មណាដែលបង្កឲ្យមាន អសន្តិសុខទេជនជាតិដើមនឹងនៅណានឹងនៅក្នុងប្រទេសសេរីផងគឺគេបង្ហាញអំពីនីតិវិធីមួយដែល យោគយល់គ្នាជាទីបំផុតអានេះគេហៅថាចោះនៅកិច្ចព្រមព្រៀងមួយស្ដីពីការយោគយល់គ្នានោះដែលគេហៅថា MAU នោះណា Memorandum Memorandum of Understanding នោះណានោះពេលដែលគេចោះនៅ MAU ហ្នឹងទើបគេដឹងថាសេចក្តីប្រកាសនេះ មាន តែកើតឲ្យផលប្រយោជន៍ធ្វើឲ្យបន្ថយនៅ ការប្រកែកប្រកាន់គ្នា ប្រជាជនដែលនៅក្នុងប្រទេសជឿនលឿនអាណានិគមដែលកំពុងតែរស់ នៅជន់នៅលើទឹកដីរបស់ជនជាតិដើមគេសារភាពឥឡូវបដិប្រគុណនឹងលោកលីថៃតឹងបងប្អូនទាំងអស់នៅប្រទេសអូស្ត្រាលីក៏ដោយសហរដ្ឋអាមេរិកក៏ដោយកាណាដាក៏ដោយញូហ្សេឡង់ក៏ដោយមន្ត្រីថ្លែងការជាទូទៅ ចាប់ពីព្រឹទ្ធសភារដ្ឋសភា រដ្ឋាភិបាលមុននឹងគេចេញនៅសេចក្តីថ្លែងការណ៍ណានីមួយគេបានប្រកាសថា យើងខ្ញុំសូមគោរពនៅជនជាតិដើម ទាំងអតីតកាលទាំងបច្ចុប្បន្នកាលទាំងអនាគតកាលដែលបានកកើតទឹកដីនេះដែលបានកាន់កាប់ទី1នៃទឹកដីនេះ យើងខ្ញុំសូមគោរព នោះគឺជាពាក្យពេចន៍គ្រងឃ្លាដំបូងបំផុតនៃ សន្តរកថាទាំងឡាយរបស់គេឯកជន individual មន្ត្រី ណាមួយក៏ដោយឲ្យតែមន្ត្រីនៅក្នុងជួរនីតិបញ្ញត្តិនីតិប្រតិបត្តិនិងតុលាការគេសុទ្ធតែប្រើពាក្យនឹងមុនទាំងអស់មកអំពី គេបានធ្វើការ គេបានរស់នៅគេជន់នៅលើទឹកដីមួយដែល ដូនតារបស់ជនជាតិដើមបានកាប់ឆ្ការរួចមកហើយតែគេចូលមកក្រោយគេគ្រាន់តែបដិរូបតែប៉ុណ្ណោះថាម៉េចកែច្នៃគេកែច្នៃគេអភិវឌ្ឍឲ្យវាមានភាពប្រសើរឡើងទៅតាមកាលៈទេសៈតែប៉ុណ្ណោះចឹងទឹកដីនេះការរកឃើញនៅទឹកដីនេះគឺជាអ្នកកាន់កាប់ទី1គឺបុព្វបរោះរបស់ ជនជាតិដើមគេគោរពអញ្ចឹងហើយគេរស់នៅយ៉ាងសុខដុមរមនា ដោយផ្ដល់នៅផលប្រយោជន៍ចែកជូនគ្នាអង្គគ្រូយើងគិតមើលផលប្រយោជន៍បើយើងបានមកយើងចែកចម្លែកមិនស្មើគ្នាតើតើមនុស្សជាតិជាជនជាតិដើមផងនោះគេសុខចិត្តទេគេមិនសុខចិត្តទេណាគេសុខចិត្តនៅពេលណាគេទ្រាំនៅពេលណា ដែលគេ មិនទាន់មានឱកាសណាគេទ្រាំណាទេប៉ុន្តែពេលដែលគេដឹងរឿងហើយគេថាអ្នកឯងនៅតែបំភ័ន្ត គេអត់ទ្រាំបានទេនោះគឺជាប្រកាសសច្ចានុម័តនៃមនុស្សជាតិណាសិទ្ធិរបស់សេរីភាពរបស់មនុស្សជាតិនឹងគឺអញ្ចឹងណាហើយខ្ញុំកណាតែងតែលើកឡើងថាមនុស្សយើង គឺជាធម្មជាតិហើយធម្មជាតិមិនដែលចំណោះឲ្យអ្វីទេធម្មជាតិគឺជា ទំនើងរបស់ធម្មជាតិដែលថាធម្មជាតិនោះ ធម្មៈគឺជាសភាវៈសភាវៈមួយដែលត្រួតត្រងឲ្យ របស់កើតឯងនឹងវាមានរូបរាងឡើងទៅលើណាឲ្យកើតឡើងឲ្យវាមានចំហឡើងអញ្ចឹងហៅថាធម្មជាតិនឹងអញ្ចឹងវាដូចជាសភាវៈអញ្ចឹងណាគឺថារបស់នឹងកើតឯងអញ្ចឹងហ្មងវាមានឯកឯងវាដូច្នេះ សភាវៈខ្យល់គឺជា គឺជាអំណាចរបស់ខ្យល់សភាវៈទឹកជាអំណាចរបស់ទឹកភ្លើងជារបស់ភ្លើង ដីជារបស់ដី វាមិនចំណោះឲ្យស្អីទេហើយដល់វាកើតមកជាមនុស្សនឹងមនុស្សនឹងក៏អត់ចំណោះឲ្យអីដែរគេចំណោះឲ្យគេអន់លំទោនតែពេលណាគេអត់ដឹងឬមួយដែលគេអត់មានលទ្ធភាពសោះគេទ្រាំទេ តែដល់ពេលគេដឹងហើយគេ ប្រើប្រាស់ធម្មជាតិនឹងវិញធម្មជាតិនឹង มันអាចទៅអាធម្មជាតិមួយនោះมันអាចទប់ស្កាត់ធម្មជាតិនេះទេហើយធម្មជាតិនៅខាងក្រៅហើយនៅខាងក្នុងខ្លួនយើងផ្សេងគ្នាធម្មជាតិនៅខាងក្រៅវាអត់មានម្ចាស់ទេអាធម្មជាតិក្នុងនេះមានម្ចាស់វាមានចិត្តមកធ្វើជាម្ចាស់ម្ល៉េះហើយវាធ្វើឲ្យហៅថាយើងហៅថាវិញ្ញាណណាណាតែព្រះអង្គគ្រូតែមានទូលណាវិញ្ញាធាតហើយនឹងវិណាញាធាតនឹងប្រែថាការដឹង ហើយវិនឹងផ្សេងផ្សេងអញ្ចឹងការដឹងនៅរឿងផ្សេងផ្សេងអញ្ចឹងដល់មានវិញ្ញាណហ្នឹងវិញ្ញាណហ្នឹងវាឆ្នៃ ធម្មជាតិហ្នឹងឲ្យទៅដឹងរឿងផ្សេងផ្សេងដល់ដឹងរឿងផ្សេងផ្សេងលុយច្បាប់ហ្នឹងអញ្ចឹងណាតើវាមានទៅធ្វើឲ្យមនុស្សដឹងរឿងផ្សេងផ្សេងអញ្ចឹងគេមើលឃើញឯងធ្វើខុសផ្សេងផ្សេងគេតបថាក្នុងរឿងហ្នឹងអញ្ចឹងដែរអញ្ចឹងយើងសុំឲ្យអ្នកដឹកនាំទាំងអស់ហ្នឹងយល់អញ្ចឹង ឲ្យយល់ជាមួយយើងអញ្ចឹងកុំអោយចោទថាជនជាតិដើមខ្មែរក្រមនឹងមកប្រឆាំងមកធ្វើមានគំនិតចង់ធ្វើអបគមប៉ុន្តែពិតអ្នកណាជាអបគមអ្នកណាជាជាអ្នកតស៊ូដើម្បីសិទ្ធិរបស់ខ្លួនណាគេរស់នៅសក់សក់មកវាយចូលមកដណ្ដើមយកកន្លែងគេហើយមកចោតគេដល់ពេលគេតស៊ូឡើងវិញចោតថាគេធ្វើអបគមអានោះទៅជារឿងយ៉ាងម៉េចទៀត ណាយើងធ្វើជាការចោតសួរអញ្ចឹងបានអីជូន ជាកំណត់ទៅឲ្យយុវជនខ្មែរក្រមនឹងចេះប្រើភាសានឹងតែអ្នកឯងចោតថាពួកខ្ញុំចង់ទៀមទាចង់បំបែកជាជាតិនឹងតើអ្នកឯងនឹងមកមកបង្រួបបង្រួមពួកយើងខ្ញុំពីកាលណាពួកអ្នកឯងមកដើម្បីនឹងគ្រប់គ្រងយើងខ្ញុំហើយអ្នកឯងចង់ឲ្យយើងខ្ញុំបន្តអលំទោន ណាហើយមិនផ្ដាល់នៅសិទ្ធិសេរីភាពសូម្បីតែគ្រាន់តែការដើម្បីនឹងដឹងថាជាដូនចតារបស់ខ្ញុំជាអ្នកណាក៏ឯងមិនមិនអនុញ្ញាតឲ្យយើងខ្ញុំដឹងដែរនេះហ្នឹងហើយតើបើខ្ញុំបង្ខំអ្នកឯងឲ្យរៀនពីចដូនចតាខ្ញុំកុំចាក់បាច់រៀនពីចដូនចតាអ្នកឯងតើអ្នកឯងព្រមឬទេណាសូមបែរតែគោរពយើងយើងត្រូវមានគេហៅថាសំណួរចាក់ដោតសួរត្រឡប់ទៅវិញពីព្រោះចំណុចជាច្រើនយើងយើង បានស្ដាប់យុវជនយើង បានចោទទៅមន្ត្រីមួយចំនួនដែលបំពៀបំពៀនមកហើយមិនបានត្រៀមទុកថាយុវជនយើងនឹងមានសំណួរនឹងចោទទៅគាត់គាត់ឆ្លើយអត់រួចទេណាណាការចោទដែលប្រកបទៅដោយភាពឆ្លៀសវៃរបស់យុវជនយើងមួយចំនួន បានធ្វើឲ្យមន្ត្រីតាមមូលដ្ឋានអស់ហ្នឹង ដែលមិនបានត្រៀមទុកដែលមិនបានគិតទុកថា ការរីកចម្រើនរបស់យុវជនយើងហ្នឹងអាច អាចជះអធិពលទៅឲ្យគាត់គាត់ឆ្លើយមិនរួចឆ្លើយមិនរួចគាត់ថាហេឥឡូវកុំនិយាយរឿងនេះគាត់និយាយរឿងផ្សេងអញ្ចឹងនេះណានោះគេហៅថាជាល្បិចរបស់ជំនាញនគរបាលគេធ្វើអញ្ចឹងគេធ្វើអញ្ចឹងគេគ្រប់របៀបបបមកពីគេបានវឹកវើបើរឿងនឹងឆ្លើយមិនរួចគ្នាគេដូចថាឥឡូវសួរយើងម្នាក់មានគ្នា20 30នាក់ដើម្បីចោមគ្នា សង្កត់នៅអាគំនិតយើងដែលរឹងមាំប៉ុន្តែនេះហ្នឹងឲ្យយើងស្ទះត្រឡប់មកវិញហើយនេះបានយើងខ្ញុំខ្ញុំកូនណាចេះតែគិតថាយើងជាអ្នកតស៊ូមួយនិយាយយូរហើយខ្ញុំកណានិយាយតាំងពីឆ្នាំ18 19មកខ្មែរក្រមម្នាក់ឥឡូវយើងកំណត់ថាខ្លួនយើងវាមានច្រើនជាង7លាន យើងកុំឲ្យនិយាយចំនួនណាប៉ុន្តែយើងមានច្រើនជាង7លានហើយជនជាតិវៀតណាមទាំងអស់ដកខ្មែរក្រមចេញគេនៅសល់ប្រហែលជាយ៉ាងតិចក៏70លានដែរចឹងណាបាទចឹង7លានជុលជាមួយ70លាន ក្នុងម្នាក់ត្រូវទប់ទល់ជាមួយមនុស្ស10នាក់ហ្នឹងដូច្នេះកម្រិតនៃ ការទប់ទល់របស់ខ្មែរក្រមនឹងទៅឲ្យគិតថា យើងម្នាក់នឹងទៅទប់ទល់ជាមួយខួរក្បាលគេហ្នឹង10នាក់ណាបានទប់ជាប់ពីព្រោះដោយលោកលីថាតឹងមានប្រសាសន៍មិនអញ្ចឹងថាបើយើងចូលរួមគំនិតជាមួយគ្នាគេបង្កើតទៅភាសាសិក្សាឥឡូវគេហៅ brainstorm អា brainstorm ហ្នឹងណា ខួរក្បាលរបស់ខ្ញុំកណាបកប្រែតាមខ្ញុំកណាថាខួរក្បាលដែលមាន ប្រសិទ្ធភាពដូចជាខ្យល់ព្យុះណាអញ្ចឹងណាបើយើងបំបាក់បង្កើតទៅជាខួរក្បាលខ្យល់ព្យុះមួយពេលដែលបណ្ដុំនៃតម្រេះវិជាឆ្លងកាត់ការសាកឆា ពីគ្រោះគ្នាយើងបង្កើតទៅជាគោលគំនិតមួយដើម្បីនឹងបុកទម្លាយអ្វីមួយយើងត្រូវផ្ដុំធ្វើជាដុំមូលមួយបានយើងបុកទម្លាយនៅ ចំណុចណាដែលជញ្ជាំងណាដែលវារឹងមាំអីអញ្ចឹងគុណឃើញទេដូចថ្មភ្នំធំ តែមានកម្រាស់ក្រាស់អញ្ចឹងគេត្រូវតែដុតដែកមូលមួយធំហ្នឹងឲ្យឆ្អិនមែនទែនឲ្យចេញក្រហមហ្មងដើម្បីប្រើប្រាស់លបឿនហ្នឹងទៅបុកទម្លាយបំបែកនៅថ្មភ្នំហ្នឹងឲ្យឲ្យធ្លាយបានណាតលតែកម្រិតហ្នឹងនោះអញ្ចឹងតែយើងហៅថា brainstorm ហ្នឹង អាកម្លាំងខួរក្បាលប្រៀបដូចជាដុំនៃខ្យល់ព្យុះទៅបំបែកនៅចំណុចខ្មៅងងឹតឬមួយកម្រាស់ជាជាងថ្មដែលបាំងយ៉ាងច្រាស់ហ្នឹងដូច្នេះការតស៊ូរបស់យើង ជាការពិតយើងមើលឃើញឧបសគ្គនៅខាងមុខហ្នឹងច្រើនណាគ្រាន់តែឧបសគ្គទាំងនោះ យើងត្រូវប្រើដោយប្រាជ្ញា មិនត្រូវប្រើដោយកម្លាំងទេឧបសគ្គនោះមកពីយើងតស៊ូតែចំណុចសិទ្ធិសេរីភាព ការអនុវត្តនៅ ប្រពៃណីវប្បធម៌របស់យើងទៅប៉ុណ្ណាណារំលឹកឡើងវិញថាទឹកដីបាត់ទឹកដីត្រូវគេរំលោភឆ្លៀនពៀនគេគ្រប់គ្រងប៉ុន្តែយើងនៅថែរក្សាវប្បធម៌បាន ថែរក្សានៅគណិតសាមគ្គីរួមគ្នាបាន ដើម្បីស្វែងរកនៅវិធីដោះស្រាយពីព្រោះវប្បធម៌ហៅថាវប្បធម៌លັດតកម្មនឹងគឺជាការបង្កើតឡើង របស់បបិទ្ធបរោះសម្ភារៈប្រើប្រាស់សម្លៀកបំពាក់មហូបអាហារសាសនាណាទស្សនវិជ្ជា សុទ្ធតែជាវប្បធម៌របស់លោកតាក្រមប្រជា សាស្ត្រមួយ របស់ទាំងអស់ហ្នឹងសុទ្ធតែជាវប្បធម៌ទាំងអស់មិនវប្បធម៌ផ្សេងសាសនាផ្សេងទេវប្បធម៌ដូចស្របរៀបរាប់ហើយថាគឺជាការសាព្រោះអញ្ចឹងណាបណ្ដោះបណ្ដាលបណ្ដោះបណ្ដាលធ្វើយ៉ាងម៉េចបណ្ដោះបណ្ដាលសัตว์មនុស្សហ្នឹងឲ្យរីកចម្រើនឲ្យរីកចម្រើនឲ្យអភិវឌ្ឍ ចឹងនឹងវប្បធម៌នឹងជួយជួយរុញសាសមនុស្សនៃសាសនាមួយហ្នឹងវប្បធម៌នៃដូនតាហ្នឹងគាត់ស្រាវជ្រាវទៅដើម្បីរុញលីបអាប់ឲ្យដែតឡើងនឹងមានកម្ពស់អរិយធម៌នឹងខ្ពង់ពោះនឹងគេដល់តែយើងមើលឃើញត្រឡប់មកមើលវប្បធម៌របស់យើងថាឥឡូវវប្បធម៌ផ្នែកខាងស្ថាបត្យកម្ម មានសំណង់ផ្សេងផ្សេងមានប្រាសាទអង្គរវត្តជាទឹកតាងមានក្បូរក្បាច់រចនាមាននៅវត្តអារាមជាទឹកតាងរបស់អស់នេះ អាចជួយឲ្យប្រជាពលរដ្ឋយើងមើលឃើញថាដូនតាយើងមិនមែនជាសាសមួយថោកថយទេណាបើសាសថោកថយកសាងប្រាសាទថ្មរបៀបនេះអត់បានឡើយហ្នឹងណា ហេតុផលដែលយើងត្រូវសិក្សាអំពីដូនតាយើងឲ្យទៅកំណត់ដឹងថាដូនតាយើង មានក្បួន មានຂ្នាតមានអញ្ចឹងរួមទាំងអក្សររបស់យើងគុណអក្សររបស់យើងតួណាក៏មានក្បាច់ទាំងអស់តួណាក៏មានក្បាច់ទាំងអស់បើយើងនិយាយជាភាសាអង់គ្លេសគេហៅថា conservative គឺជារបស់ដែលមានលក្ខណៈក្បាច់ក្បូរហ្មងរលាស់ណា សូម្បីតែវัวព្រៃភ្នំធម្មជាតិភ្ញីវัวអីផ្សេងផ្សេងនឹងយកមកឆ្នៃធ្វើជាក្បាច់ដើម្បីនឹងលម្អ ជាគ្រឿងសង្ខារឹមបំពាក់ឲ្យអាគារលំនៅឋានរបស់យើងឬមួយសំណង់សាធារណៈបានទាំងអស់ខ្មែរអស្ចារ្យប៉ុណ្ណឹងយកតបកឈូកយកផ្កាច័ន្ទណាណាយកភ្ញីវយកភ្ញីភ្លើងណាយក ទំនាក់ទំនងនៃធម្មជាតិនឹងមកបំពាក់នៅក្នុងគ្រឿងសង្ហារឹមទៅតាមកន្លែងណាដែលគាត់ចង់បានគូឃើញយើងអស្ចារ្យបាច់ក្បោមនុស្សដែលមានកំណត់អស្ចារ្យអញ្ចឹងមិនមែនសាសទុនថយទេមិនមានសាសទុនថយណាហើយហើយហើយគោលដៅតែត្រូវឲ្យស្គាល់ដូនតាយើងនឹងគឺអញ្ចឹងដល់ពេលយើងស្គាល់ដូនតាយើង យើងដឹងថាតើយើងត្រូវធ្វើម៉េចនៅពេលដែលយើងមិនទាន់ស្គាល់ដូនតាយើងយើងអត់ដឹងថាយើងត្រូវធ្វើម៉េចទេ យើងនៅតែអោនលំទោនគេអញ្ចឹងពីព្រោះយើងអត់ស្គាល់ថាដូនតាយើង មានកម្រិតខ្ពស់អញ្ចឹងជាទូទៅមនុស្សចំនួនក្រោយវាទៅតែមានប្រាជ្ញាជាងមនុស្សចំនួនមុនណាប៉ុន្តែយើងបែរជាធ្លាក់នៅក្នុងកម្រិតមួយអឺមិនត្រឹមតែរីកចម្រើនយើងបែរជាទត់ថយត្រឡប់មកវិញណាអញ្ចឹងយើងត្រូវមើលពិនិត្យមើលបានខ្ញុំមិនណាចាប់អារម្មណ៍ពីការ ប្រម៉ែប្រមូលយោបល់គ្នា ដើម្បីពិនិត្យមើលចំណុចខ្វះខាតរបស់យើងណាតើយើងគួរបន្តចោតប្រកាន់គ្នាយើងមិនចូលរួមមកធ្វើនឹងវាអាចទៅមុខទេថាវាមិនទៅមុខទេមកពីពេលវេលាដែលយើងមើលឃើញ យើងមើលឃើញកំហុសដូនតាប៉ុន្តែហេតុអីបានយើងព្រមធ្វើឃើញណាបើយើងបន្តនិយាយកូនចៅយើងនឹងចោទថា ពេលវេលារបស់យើងនោះគឺជា គឺជាពេលវេលាដែលយើងកំពុងរបស់ចោលអញ្ចឹងពីព្រោះមនុស្សទាំងអស់ការរីកចម្រើនទាំងអស់វាត្រូវតែផ្អែកទៅលើការងារដែលយើងធ្វើហើយការងារដែលយើងធ្វើនឹងគឺមានកាយវាចាស់ចិត្តណាតលតែយើងធ្វើបានយើងអាចដោះស្រាយបាននៅកំហុសពីអតីតកាលបានបើយើងមិននាំគ្នាធ្វើយើងដោះស្រាយបញ្ហាអតីតកាលបានទេណា អត់បានដាច់ខាតមកណាបើគាត់តែគិតហើយនិយាយនៅខាងក្រៅគឺដោះស្រាយបញ្ហាអត់បានដាច់ខាតតើមកជជែកគ្នាណាតើមកជជែកគ្នាខ្មៅឲ្យឃើញខ្មៅសឲ្យឃើញខុសហើយកំហុសយើងនៅកន្លែងណាយើងហ៊ានសារភាពព្រះអង្គពេលដែលយើងហ៊ានសារភាពកំហុសរបស់យើងគឺបានន័យថាយើងទម្លាក់ចុះនៅអាស្មិមានអ្នកយើង ទទួលយកពាក្យណាដតីហៅថា បុគ្គលដែលគេបដៅបានដោយងាយគឺជាមង្គលដល់ដល់សម្មាសម្ពុទ្ធបដៅអញ្ចឹងហើយខ្ញុំបណ្ដាព្យាយាមទន្ទិញនៅក្នុងខ្លួនពីព្រោះភាកច្រើនគេថាយើងចាស់នោះចាស់វាតែតែមានអស្មិវិញ្ញាសំបីពាក្យបុរាណយើងក៏មានដែរគេថាកំពត់ឆ្លៅកំបដៅមនុស្សចាស់ប៉ុន្តែមនុស្សចាស់ខ្លះដែលស្ថិតនៅ ក្នុងរស់នៅក្នុងសេចក្តីមិនប្រមាទគឺជាមនុស្សចាស់ដែលចេះកែប្រែមនុស្សចាស់ដែលស្ដាប់ ពាក្យបន្ទូលទូនមានរបស់ព្រះសម្មាសម្ពុទ្ធពួកព្រះអង្គបដៅអញ្ចឹងណាលោកបដៅថាបុគ្គលដែលគេបដៅបានដោយងាយគឺជាមង្គលដ៏ឧត្តមបានន័យថាត្រូវចេះស្ដាប់ពាក្យគេផងហ្នឹងហើយបំពីអ្នកណាក៏មានកំហុសដែរហើយអ្នកណាក៏ចេះនិយាយដែរថាយើងខុសចេះទួលកំហុសគឺជាអំពើល្អនោះហើយដែលយើងអាចថែមមិត្តថែមភ័ក្របាននោះ ហើយបើយើងប្រកាន់អាស្មិមេនះមានតែយើងថយមិត្តថយភ័ក្រហើយសម្មាសម្ពុទ្ធលោកបដៅយើងថាឲ្យយើងខំប្រឹងថែមិត្តថែភ័ក្របើយើងថែមិត្តថែភ័ក្រតោះឲ្យយើងទម្លាក់អាស្មិមេនះបានយើងថែមិត្តបានហើយយើងបើយើងស្ពាយយើងលើកអាស្មិមេនះមកទុកលើស្មាមកដាក់លើស្មាយើងបដៅបន្តរែកទៅទៀតយកមានមិត្តភ័ក្រទេយើងមានតែថយអញ្ចឹងណា ហើយការងារដែលដោះស្រាយកំហុសពីអតីតកាលដោះមិនរួចទេណាដោះមិនរួចដាច់ខាតនោះហើយតែយើងខំប្រឹងមើលឃើញនៅកំហុសដូនតា ហើយចេះតែជេរដូនតាទៅហើយក៏មិននាំគ្នាធ្វើជេរ100ឆ្នាំទៀតក៏ដោះមិនចេញដែរមានតែការខំប្រឹងធ្វើទេហើយការខំប្រឹងធ្វើតលតែជួបមុខគ្នាបានបានណាបានជួបមុខគ្នាធ្វើបានទេណានឹងគំនិតរបស់ខ្ញុំកណាជួនបាល់អញ្ចឹងអូខេ អរគុណអញ្ចឹងគុណចាស់សូមជូនដំណឹងដល់ប្រិមិត្តដែលបានចូលមើលមេត្តាជួយជួយដាក់ជាសំណួរយើងបានមួយម៉ោងហើយនៅសល់កន្លះម៉ោងតិចចប់ហើយយើងមិនបានជជែកនៅយូរហើយសូមមេត្តាចូលជាខ្ទង់ comment នៅខាងក្រោមដើម្បីសួរនៅសំណួរថាតើ បំណងរបស់យើងចង់សួរពីអីសូមអញ្ជើញសួរ ហើយសូមសូមបញ្ជាក់ឲ្យបានច្បាស់លាស់អ្វីសួរច្រើនប៉ុន្តែយើងបើឆ្លើយមិនឃើញឡើងតាំងអាប្រកួតចាស់បានលើកឡើងបែងមិញហើយសូមសូម share ផងជួយ share ជួយ share ម្នាក់មួយផងអឺចង់និយាយថាខ្មែរក្រមយើងគួរតែទ្រាំដែរទេទ្រាំយូរហើយគេធ្វើបាបយូរយើងគួរតែទ្រាំដល់អង្ការណាទៀតដែលគេថាគេដូចគុណចាស់ថាគេធ្វើបាបប៉ុណ្ណឹងហើយឲ្យខ្ញុំឲ្យខ្ញុំមិនទេតំទាទៀមទៀមឯកើតបើណែឯងធ្វើបាបខ្ញុំដល់គុណចាស់អឺ បាទនៅក្នុងពុទ្ធសាសនាយើងក៏យើងធ្លាប់បានទទួលរួងគ្រោះនៅអកុសលទាំងអស់នឹងដែរក្រោយពីពេលយើងយល់ដឹងអំពីព្រះធម៌នឹងជាអ្វីអ្វីទៅដែលហៅថាព្រះធម៌យើងបានធ្វើការងារជាមួយព្រះធម៌នឹងច្រើនណាស់អញ្ចឹងការយល់ដឹងអំពីភាពជាស្ដែងរឿងពិត ដែលយើងបាត់បង់ទៅលងលោកទៅក្នុងអតីតកាលជាយូរនឹងហើយ ដែលធ្វើឲ្យយើងនឹងវាអត់មានអ្នកដែលងើបឈួរឡើងនឹងវាក៏មកពីការងារមិនចាប់អារម្មណ៍ការងារបោះបង់ចោលក្នុងការទំនាក់ទំនងជាដើមនឹងជាពិសេសប្រវត្តិសាស្ត្រ ប្រវត្តិសាស្ត្ររបស់ខ្មែរយើងភាគច្រើន គេឲ្យយើងបោះបង់ចោលនឹងគឺគេបានចាប់ដើម ពីការងារបង្រៀនយើងនៅក្នុងសាលារៀនជាជាដើមនឹងជាសាលាសាធារណៈហ្នឹងគេផ្ដាច់ជីវិតនៃវប្បធម៌ស្ដីពីប្រវត្តិសាស្ត្ររបស់ខ្មែរនិងខ្មែរក្រមនឹងចោលតាំងពីយល់លងមកហើយនឹងគឺគេគេចង់បំបត្តិនៅពូជសាសន៍របស់យើងនឹងតែម្ដងនៅទំនៀមទម្លាប់ប្រពៃណីរបស់យើងនៅអ្វីអ្វីដែលជាកំណើតដើមរបស់យើងនឹងគេបំបត្តិតាំងពី គេមកកាន់កាប់ក្នុងទឹកដីរបស់យើងហ្នឹងគឺគេចាប់ដើមធ្វើកិច្ចការងារហ្នឹងមិនការងារបំបត្តិនៅអឺប្រវត្តិសាស្ត្រគឺជាការងារបំបត្តិនៅសាសជាតិមួយទាំងមូលទៅហើយយើងត្រូវយល់ថា ប្រវត្តិសាស្ត្រគឺជាដើមកំណើតរបស់សាសជាតិមួយកាលណាយើងអត់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនទេសាសជាតិហ្នឹងវាលងលុកទៅតាមអឺការគម្រាមរបស់គេ គេចង់ពុត ចង់បត់បែនយើងទៅតាមវិធីសាស្ត្រណាក៏បានដែរមកអំពីយើងអត់អត់យល់ដឹងអំពីកំណើតដើមរបស់យើងអញ្ចឹងទេប្រវត្តិសាស្ត្រសំខាន់ណាស់ណាយើងយើងឃើញថានៅកម្ពុជាក្រមសប្តាហ៍ហ្នឹងហេតុអ្វីបានកូនសិស្សឬក៏ជនជាតិខ្មែរក្រមមួយចំនួនសប្តាហ៍ហ្នឹងបែរទៅជាបោះបង់ចោលទំនៀមទម្លាប់របស់ខ្លួនឬក៏អសរសាស្ត្ររបស់ខ្លួនទៅចាប់យកភាសាវៀតណាមវិញជារបស់ភាសាសម្រាប់ខ្លួនឯងនឹងជាយានដើម្បីដើរទៅមុខ ពីព្រោះវាបាត់បង់នៅអាប្រវត្តិសាស្ត្ររបស់ខ្លួនហ្នឹងគឺថាការជឿនលឿននៅក្នុងសម័យមួយដែលមានប្រវត្តិសាស្ត្រពិតប្រកបនៅក្នុងអឺគ្រប់ដួងចិត្តរបស់ខ្មែរក្រមយើងដែលតាំងនៅដែលដែលធ្លាប់បានឆ្លងកាត់នោះសួរយើងមានការអឺប្រឹងប្រែងរហូតដល់បច្ចុប្បន្នហ្នឹងដោយសារយើងជីកទៅក្រៅស្រុកហើយយើងនៅតែធ្វើបានមកពីប្រវត្តិសាស្ត្រយើងចាំយើងចាំនៅប្រវត្តិដើម របស់យើង ហើយអញ្ចឹងបុគ្គលមួយចំនួនដែលគាត់បោះបង់ចោលមកអំពីគាត់ភ្លេចអស់ប្រវត្តិសាស្ត្ររបស់ខ្លួនភ្លេចខ្លួនឯងវាភ្លេចរបស់ខ្លួនឯងផង ថែមទាំងគេនឹងមិនចង់បោះស្រាយឲ្យយើងដាច់ផងគេខំប្រឹងប្រែងកាយកប់នៅប្រវត្តិសាស្ត្រទាំងអស់ហ្នឹងមិនឲ្យយើងនឹងបានឃើញនៅប្រវត្តិដើមពិតប្រាកដរបស់យើងទេសម័យណាក៏ដោយជនជាតិណាក៏ដោយឥឡូវឧទាហរណ៍ដូចអាបូរីជនីជាដើមចឹងបើសិនជនជាតិបូរីជនីនឹងត្រូវបានបាន the stolen generation នឹងចាប់យកអស់ ទៅដាក់នៅប្រទេសអង់គ្លេសនឹងគឺការងារធ្វើសម័យនោះ គេចង់ឲ្យសាសជាតិជនជាតិដើមអាបូរីជីនីនឹងទៅស្ថិតនៅក្នុងក្រមការគ្រប់គ្រងរបស់ អង់គ្លេសឲ្យចេះតែប្រវត្តិសាស្ត្រអង់គ្លេសតែប៉ុណ្ណោះគេមិនចង់ឲ្យជនជាតិដើមអាបូរីជីនីនឹងយល់ដឹងអំពីប្រវត្តិសាស្ត្រទំនៀមទម្លាប់ការរស់នៅដោយធម្មជាតិរបស់ជនជាតិអាបូរីជីនីយ៉ាងណាទេអញ្ចឹងមិនគេប្រើពាក្យមួយថា stolen generation នឹងនៅក្នុងប្រទេសអូស្ត្រាលីនឹងនៅមានពាក្យហ្នឹងនៅឡើយគេនៅធ្លាប់ប្រើ នឹងគឺការងារមួយអាណានិគមគេតែងតែចង់យកសាសជាតិរបស់ជនជាតិដើមនឹងយកទៅបំបាត់ចោលយកទៅបំភ្លេចចោលនៅសាសជាតិរបស់ខ្លួនយ៉ាងណាមីងខ្មែរក្រមនឹងគេបានធ្វើអនុវត្តនៅចំណុចអស់ទាំងនឹងជាច្រើនឆ្នាំណាស់មកហើយតាំងពីមិនសម័យកុម្មុយនីសនឹងឡើងមកបានអនុវត្តទៅកិច្ចការងារអស់ទាំងនឹងទេខ្មែរក្រមយើងមុនសម័យកុម្មុយនីសនឹងក៏ដោយក៏មានការបំបត្តិចោលនៅផតាងមួយចំនួន ដែលតែកទួងជាមួយប្រវត្តិសាស្ត្រខ្មែរក្រមដែរ យ៉ាងច្រើនណាបានទៅមករៀនអក្សរសាស្ត្រនៅតាមសាលាវត្តតែប៉ុណ្ណោះហើយសាលាវត្តទៀតសោតមិនបានបញ្ជីជាសកម្មភាពពង្រៀនសាស្ត្រជាតិខ្មែរក្រមយើងឲ្យយល់ដឹងអំពីប្រវត្តិសាស្ត្រនឹងជ្រៅជ្រះទេ វាក្រន់តែបានមធ្យមមកសិក្សាតែប៉ុណ្ណោះចេះដឹងអំពី ការរស់នៅធម្មតា តែប៉ុណ្ណោះមិនបានស៊ីជម្រៅទៅដល់អឺទំនៀមទម្លាប់ដើមរបស់ខ្លួនឧទាហរណ៍ដូចជាការងារអំទូគួរចដើមចឹង ពាក្យថាអំតូកោនេះមិនមែនជាលបែងកំសាន្តនៅក្នុងបច្ចុប្បន្ននេះគេយកមកប្រើប្រាស់សម្រាប់ជាការងារអឺកំសាន្តនៅពេលបនទៀម្ដងម្ដងជាហៅថាបានអំតូកោនោះទៅវាមានប្រវត្តិសាស្ត្ររបស់វាដែលគេបង្កើតជាប្រវត្តិអំទូកនឹងឡើងយើងត្រូវយល់ដឹងអំពីប្រវត្តិនឹងហើយពេលដែលអំទូកនឹងម្ដងម្ដងគេតែងតែមានអ្នកអាននៅសន្ទរកថាអឺទាំងឡាយដែលតេតួងជាមួយប្រវត្តិសាស្ត្រហ្នឹង បានធ្វើឲ្យកូនខ្មែរហ្នឹងវាងើបឈួរឡើងបានវាអាស្រ័យនៅប្រវត្តិសាស្ត្រហ្នឹងជាការងារដាស់តឿនជាការងារទាញយកនៅអារម្មណ៍ប្រជាប្រដ្ឋសម័យថ្មីហើយកាលណាបើយើងប្រជាប្រដ្ឋយើងអុំទូកនឹងយកឲ្យយួនមកដឹកនាំមានន័យថាខ្មែរក្រមឯណាមានសមត្ថភាពមានមហិច្ឆតាក្នុងការងារអានសន្ទរកថានិយាយបកស្រាយអំពីប្រវត្តិនៃការអុំទូកនឹងយ៉ាងម៉េចទៅកើតមកអំពីនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរដែនដីទៅទៅហើយ អញ្ចឹងវាមិនឯកក្រេតតងកន្លែងហ្នឹងហើយធ្វើឲ្យយើង បាត់បង់នៅអាភិបដើមរបស់យើងកាលណាយើងបាត់បង់នៅអាភិបដើមរបស់យើងយើងវាស្រពិចស្រពិលទាំងអស់នៅអវ័យអវ័យដែលយើងចាប់យកអញ្ចឹងយើងចាប់យកដូចជាភាពសម្មើលសម័យមួយនៅក្នុងអវ័យអវ័យចំពោះមុខយើងហ្នឹងមិនមែនជាលក្ខណៈពិតប្រាកដទេយើងសប្តាហ៍ចាប់យកភាសាវៀតណាមចាប់យកកន្លួងដើរតាមនៅរដ្ឋបាល រដ្ឋតំណាងវៀតណាមហ្នឹងគឺក្រន់តែជាភាពសពិចសពិលរបស់យើងនេះ អញ្ចឹងប្រជាពលរដ្ឋខ្មែរក្រមយើង មួយចំនួននៅសពិចសពិលថាខ្លួនឯងមិនដឹងថិតនៅទីណាក្រមកលួងដឹកនាំពិតប្រកបរបស់សាសជាតិណានៅឡើយណោះអញ្ចឹងហើយបាត់បង់អាដើមកំណើតហ្នឹងកាលណាយើងដឹងពីប្រវត្តិសាស្ត្រតាំងពីញាតមិត្តរបស់យើងនឹងពីបុរាណគាត់ធ្វើស្អីដែលគាត់រស់រៀនមានជីវិតមកដល់សប្តាហ៍នឹងបានគាត់មិនពឹងផ្អែកទៅលើអ្វីដែលគេហៅថារដ្ឋាភិបាលអំណាចណាមួយមកដឹកនាំគាត់ឯណាក៏គាត់ធ្វើបាន អញ្ចឹងប្រជាប្រដ្ឋយើងត្រូវស្រាវជ្រាវដល់ដល់ចំណុចកំពូលមួយទៀតដែលហៅថាចំណុចពិតប្រកបដើមកំណត់របស់ខ្មែរហ្នឹងវាស្ថិតនៅទីណាអញ្ចឹងបានកណាយើងមើលឃើញអាភាពអស្ចារ្យរបស់យើងដោយប្រងលើកឡើងមិញថាខ្មែរមានដល់ប្រទាំងសីឡាអង្គរវត្តជាដើមជាជាជាសក្ខីភាពវត្តអារាមនៅកម្ពុជាក្រមហ្នឹងវាថិតថេគង់វងហ្នឹងវាអាស្រ័យបានមកការស្រាវជ្រាវរបស់បងប្អូនញាតិសន្តានរបស់យើងពីដើមកំណត់ចាស់ចាស់ហ្នឹងគាត់ គាត់ប្រសល់ទុកមកបានការកសាងវត្តនឹងបានបើសិនឲ្យសម័យថ្មីគ្មានឥឡូវទៅកសាងកសាងវត្តនឹងអត់ចេញទេមកអំពីយើងភាពស្រពេចស្រពិលរបស់យើងនឹងវាអត់ឃើញច្បាស់នៅអឺសេរីភាពពិតប្រកបដែលយើងចង់បានតាមដូនតារបស់យើងដែលគាត់បានកសាងមកនោះវាអត់ប្រសល់ទុកឲ្យក្មេងៗសប្តាហ៍ហ្នឹងទេមកអំពីក្មេងៗគាត់បង្ងើយកន្តើយក្នុងការងារទៀកទាញទៀមទាទាញយកនៅវត្ថុបុរាណឬក៏អវ័យអវ័យដែលជាបុរាណកាលរបស់ខ្មែរក្រមយើងបន្សល់ទុកមកឲ្យសប្តាហ៍ហ្នឹងហើយយើងអត់ប្រឹងប្រែងទេ យើងចេះតែនាំគ្នាកលៃកលៃអារូបភាពទាំងអស់ហ្នឹងឲ្យទៅជារូបភាពថ្មីមួយសម្រាប់ឲ្យប្រជាប្រដ្ឋសម័យថ្មីគេថាប្រជាប្រដ្ឋសម័យថ្មីវាទល់តែដើរទៅតាម សម័យថ្មីប៉ុន្តែយើងត្រូវដឹងថាភាពជាស្ដែងរបស់សម័យថ្មីបើយើងដើរទៅតាមប្រទេសជឿនលឿនវានឹងជឿនលឿនទៅតាមអឺពិភពលោកនឹង អាចអាចទទួលយកបានយើងអាចទទួលយកបាននៅនៅនៅកំកំណើន ការជឿនលឿនរបស់ពិភពលោកក៏ប៉ុន្តែបើយើងមើលទៅភាពដែលកំសោយរបស់ប្រទេសវៀតណាមវិញវាមិនតន់បង្ហាញឲ្យសាធារណជន ខ្មែរក្រមនឹងយល់ដឹងអំពីថាយើងអាចទៀកទៀងទៀមទាតាមដានឬក៏ស្វែងយល់អំពី ភាពអស្ចារ្យរបស់វៀតណាមនៅទីណានោះទេព្រោះវៀតណាមគ្មានឃើញបង្ហាញនៅស្នាដៃអ្វីមួយដែលអស្ចារ្យសម្រាប់ឲ្យខ្មែរក្រមយើងអឺទៅចាប់យកនៅអាវប្បធម៌នោះដើម្បីមកធ្វើជាវប្បធម៌របស់ខ្លួននៅអនាគតនឹងទេវាអត់តន់បានវាអត់តន់មាន សូម្បីតែប្រទេសមួយដែលគេនៅឆ្ងាយពីយើងដាច់រាប់រយអឺអឺម៉ាយគេនៅតែមានចិត្តអាណិតអាសូរដល់ជនជាតិខ្មែរក្រម ដែលជាជនជាតិដើម គេមើលឃើញអនាគតទៅវែងឆ្ងាយទៀតគេថានៅតំបន់អឺអភិវឌ្ឍនៃទឹកដីកម្ពុជាក្រមនឹងវាអាចคล้ายទៅជាទីអាហោរដ្ឋានសមុទ្រអាចគ្រប់លិចដណ្ដប់ទៅលើតំបន់ជនជាតិដើមជាពិសេសតំណងខ្មែរក្រមរស់នៅនឹងអាច អាចធ្វើឲ្យការរស់នៅឬក៏របៀបរបបនៃជនជាតិដើមនៅទីនេះវាអាចសារពលាតទៅបានគេមើលឃើញនោះចំណុចអស់ទាំងហ្នឹងទៅវាយួនមានដែលផ្សព្វផ្សាយព័ត៌មានទាំងអស់នោះឲ្យខ្មែរក្របានយល់ដឹងអំពីនឹងដែរហ្នឹងអញ្ចឹងអឺការងារអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនោះគេបានមើលឃើញនៅភាពកំសៃភាពអសកម្មភាពដែលគ្មានការទទួលខុសត្រូវអំពីរដ្ឋបាលវៀតណាមមកលើប្រជាសាស្ត្រ ដែលជាជនជាតិខ្មែរក្រមនេះដែលស្ថិតនៅក្រមការអឺគម្រាមកំហែងរបស់ធម្មជាតិនេះវាចិត្តដល់ពេលដែលតៅខ្មែរក្រមនោះវិនិច្ឆ័យទៅអាណត្តិទៅក្នុងពេលអនាគតថ្មីថ្មីហ្នឹងគេមើលឃើញគេមើលឃើញសេចក្តីអន្តរាយកើតមកចំពោះមុខគេហ្នឹងគេត្រូវតែបង្កប់ឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងត្រូវតែអភិវឌ្ឍតំបន់នោះឲ្យឲ្យឲ្យឲ្យមានប្រសិទ្ធភាពជាបន្តប៉ុន្តែយើងសួរថាវៀតណាមហ្នឹងមានទទួលខុសត្រូវនៅរឿង កើតឡើងចំពោះខ្មែរក្រមដែលជាយថាហេតុណាមួយដែរណៅឃើញទេនៅចំណុចអស់ទាំងហ្នឹងយើងសួរសួរត្រឡប់មកវិញថាតើយើងអាចចាប់យកនៅសារជាតិរបស់អ្នកដឹកនាំជនជាតិវៀតណាមហ្នឹងសម្រាប់មកធ្វើជាគំរូរបស់យើងបានដែរឬនៅវាអត់តន់មាននឹងចំណុចទាំងហើយបានយើងទាំងអស់គ្នានៅក្រៅប្រទេសមើលឃើញអាសារជាតិដែលមិនគួរចាប់យកមកធ្វើជាប្រព័ន្ធសម្រាប់ឲ្យជាយានដឹកនាំយើងតទៅមុខទៀតនឹងទៅយើងបង្ហាញនៅរូបភាពមួយ ដែលជារូបភ័ក្អះកំបាំងពីក្រោយខ្នងនៃការរនាំងបាំងបិទរបស់វៀតណាមហ្នឹងឲ្យប្រជាប្រដ្ឋខ្មែរក្រមហ្នឹងយល់ដឹងអំពីភ័ក្ដែលអស្ចារ្យរបស់ដូនតាយើងហ្នឹងដែលបន្សល់ទុកមកនៅសល់បន្តិចបន្តួចហ្នឹងយើងគួរតែអភិវឌ្ឍខ្លួនឯងយើងឲ្យបានជាអឺពិសេសទាញយកនៅចំណុចណាដែលជាចំណុចខ្លាំងយកមកប្រើប្រាស់សប្ងៃដើម្បីទប់ទល់ជាមួយនឹងអាភាព ដែលវាស្រពិចស្រពិលរបស់គេហ្នឹងគេកំពុងតែវាយលុកមកលើយើងហើយគេបង្ហាញនៅភាពដែលមិនគួរចាត់យកមកធ្វើជារបស់ខ្លួនណាយើងធ្វើជារបស់ខ្លួនហ្នឹងដូចនៅក្នុងពុទ្ធសាសនាលោកបានសម្ដែង ថាមនុស្សយើងទាំងអស់ហ្នឹងដោយសារយើងមានអវិជ្ជាដែលមើលឃើញអាខ័ន5ហ្នឹងថាជារបស់ខ្លួននេះការពិតវាក្រំតែជាធម្មជាតិគុំឡើងមករូបកាយហ្នឹងទេតើយើងមើលឃើញអាភ័ក្រដែលស្រពិចស្រពិលហ្នឹងយើងស្មានថាជាយើងយើងចាក់មកទៅ ធ្វើជារបស់ខ្លួនទៅយើងម្នាក់ម្នាក់ហ្នឹងរងគ្រោះដែលគិតផិតពីការងារកើតចាស់ស៊ីស្លាប់នឹងមានបង្កើតនៅជាប់ចនិច្ចកាលនឹងរហូតដល់វាលវត្តតសងសាវិញឆ្ងាយនោះអានឹងយើងជាចំណុចមួយដែលយើងចង់បញ្ជាក់ឲ្យកូនខ្មែរយើងទាំងអស់នៅក្នុងសម័យបច្ចុប្បន្ននេះកុំឲ្យបន្ទន់ចិត្តទៅទៅតាមអាសកម្មភាពដែលជាសកម្មភាពសពិចសពិលរបស់ជនជាតិវៀតណាមដែលកំពុងតែត្រួតត្រាមកលើយើងគេតែងថែរួមវិធីសាស្ត្រដើម្បីឲ្យយើងនឹង ទៅតាមគេទាំងស្រុងក៏ប៉ុន្តែបើយើងភ្ញាក់ខ្លួនតននេះជាចំណុចល្អរបស់យើងដើម្បី កសាងអនាគតរបស់យើងទៅទៅទៅបន្តទៅទៀតអូខេអរគុណច្រើនហើយពងតឹងឲ្យបានបកស្រាយទៅលើចំណុចហ្នឹងអឺសូមជួយបណ្ដឹងថាខាង YouTube សូមមេត្តាជួយ subscribe នៅ channel នឹងផង YouTube ឆ្នាំឥឡូវនេះឃើញមានការរីកចម្រើនគេ in impression ណា impression វា impression impression វាឡើងដល់1.2លាននាក់ impression and បើហើយចំណែក1.2 million គឺថា1.2 million បើន័យថាគេចាប់អារម្មណ៍មើលចាប់អារម្មណ៍ហើយមួយទៅខាងក្រោម77 78.0k ហ្នឹងហ្នឹងអីគេវា view មានន័យថាគេបានបានមើលយកភ្នែកគេឆ្លងកាត់ហ្នឹងហើយហើយមួយទៀតអឺ អីគេនោះ watch time watch time បាទ impression hour គេថាមើលមើលតបនេះហ្នឹងហើយគេថាមាន 11.0k ហ្នឹងគឺថាបានចាប់អារម្មណ៍ជារៀងរាល់ម៉ោងតែម្ដងគ្រប់ពេលវេលាហ្នឹងហើយម៉ោងណាក៏មានមនុស្សមើលចំនួនប៉ុណ្ណឹងមើលដែរអូខេអញ្ចឹងសូមអរគុណណាដល់ប្រិយមិត្តដែលបានទស្សនានៅក្នុង channel KK CCTV នេះមានការរីកចម្រើនខ្លាំងឥឡូវហ្នឹងចូលមើលច្រើនណា ហើយឲ្យឃើញថាមានសកិច្ចអីសេចក្តីសង្ឃឹមថាដល់ខ្លោងទ្វារវត្តដល់បាតដៃរបស់គាត់ដល់ដែនដីកម្ពុជាក្រមរបស់យើងហើយហើយយើងផ្សាយចំនួន3ឆ្នាំកន្លងមកហើយយើងមានឃើញលទ្ធផល បាន920ប្រហែលវីដេអូហ្នឹងទៅណាឥឡូវគាត់ចាស់មានអីថែមត្រង់ចំណុចនេះថាអង្គការសហប្រជាជាតិដែលបានរឹតផ្ញើសេចក្តីជូនដំណឹងទៅដល់ អង្គការដល់រដ្ឋរបស់វៀតណាមតើគាត់គួរតែជំរុញសហព័ន្ធយើងគួរជំរុញយ៉ាងណាឲ្យបានដល់ដៃកម្ពុជាក្រមដូចជាវីដេអូរបស់យើងនេះគុណចាស់មានអីសង្ស័យដើម្បីឲ្យដល់យើងបានដឹងរបស់យើងនេះតែនិយាយហើយថាពេលដែលមានកំណែរៀបរយព្រោះនេះយ៉ាងណាក៏យើងបានត្រៀមចងក្រងជាឯកសារណាស់សប្តាហ៍ថ្ងៃហ្នឹងលោកចង់មិនរិន ក៏បានរៀបចំចងក្រងឯកសារដែលពាក់ព័ន្ធទៅដល់ UNPO ក៏ដូចជាសហព័ន្ធដែលបានរួមគ្នាធ្វើរបាយការណ៍ផងរបាយការណ៍ជាឯកជន ទៅស្ថាប័ននានា ស្ថាប័ននីតិបញ្ញត្តិរបស់ខាង European Parliament នោះផងបូកផ្សំជាមួយនឹងរដ្ឋាភិបាលនៃ Regenerative អង់គ្លេសចាត់ភពអង់គ្លេសដែលបានធ្វើរបាយការណ៍របស់ក្រសួងការបរទេសរបស់ខ្លួន ពីឆ្នាំទៅឆ្នាំទៅមិញ បានធ្វើរបាយការណ៍និយាយពីបញ្ហាខ្មែរក្រមនឹងច្រើនជាពិសេសគឺសហព័ន្ធខ្មែរកម្ពុជាក្រមគាត់ប្រើពាក្យ KKF ណាហើយសហរដ្ឋអាមេរិកយើងមិនបាច់និយាយទេសូម្បីប្រទេសអូស្ត្រាលីដោយថាខាង DFAT មានកោះប្រជុំមានអញ្ជើញយើងប្រជុំជាប្រចាំ អញ្ចឹងឲ្យដំណើររបស់យើងនឹងចំចង់នៅចម្លើយទាំងឡាយដែលរដ្ឋាភិបាលវៀតណាមដោយលោកត្រង់មនុស្សក៏បានព្យាករថាពេលដែលសំណួរនេះដាក់ចេញគេគេអាចយល់លេសផ្សេងផ្សេងដោយគណៈបកគុំនេះវៀតណាមថាពងកប្រឈមមុខដោះស្រាយជាមួយនឹងបញ្ហាសេដ្ឋកិច្ចបញ្ហា នយោបាយផ្ទៃក្នុងរបបនយោបាយដែលត្រូវរៀបចំមានការដោះដូរមន្ត្រីការបរទេសរចនាសម្ព័ន្ធនៅក្នុងជួររដ្ឋាភិបាលរបស់គេយើងយើងឃើញមែនពីព្រោះដោយបានលើកឡើងជាហោហាយរដ្ឋាភិបាលយួនកំពុងប្រឈមមុខជាមួយនឹងបញ្ហាផ្ទៃក្នុងសពថ្ងៃនឹងចាប់វិវកថ្ងៃណាក៏លឺសូចាប់ពើពុកលួយដែរ មកពីពុកកលួយ នៅប្រទេសយួនសប្ថ្ងៃនេះប្រទេសវៀតណាមសប្ថ្ងៃនេះវាដល់កម្រិតកំពូលបាទស៊ីជាសង្វាក់ហ្មងស៊ីតាមប្រព័ន្ធណាមកពីហេតុអីបានថាវាស៊ីជាសង្វាក់អឺការិយាល័យនយោបាយរបស់មជ្ឈបកគឺជាស្ថាប័នតែមួយគត់ដែលបង្ហាញទិស ឲ្យរបបនៃប្រទេសវៀតណាមនឹងធ្វើតាណាទៅបាន វាជាអ្នកជាត្រីវិស័យហ្មងគេហៅបាក់ដឹកនាំរដ្ឋអញ្ចឹងហើយវាជាឯកបៈអង្គគ្រូឃើញហើយឯកបៈមួយ ដឹកនាំរដ្ឋប្រសិនណាបើតឹងតែង តឹងតែងរឹតបន្តឹងខ្លាំងទៅវាអត់មានមនុស្សគ្រប់គ្រងអង្គរអង្គើណាវារង្គោះរង្គើពីព្រោះសមាជិកវាតែ5លានទេសមាជិករបស់គណៈបកនឹងតែ5លានទេ អ្នកដែលចូលបកជនដោយសារការរើសនឹងវាតឹងតែងអ្នកដែលមានគុណវិបត្តិពាក់ព័ន្ធជាមួយអំពើពុករលួយ ទៅចូលទៅធ្វើការពិចារណាខ្លួនឯងហើយមនុស្ស ដែលចូលទៅធ្វើចានការពិចារណានឹងរាប់ពាន់អ្នក បច្ចុប្បន្ននេះ អ្នកដែលទៅដកដកតួនាទីហើយឲ្យ ទៅធ្វើគេហៅ ទៅធ្វើជីវទោះភាសាកុម្មុយនីសនៅស្រុកខ្មែរក៏រដ្ឋកម្ពុជាគេហៅទៅធ្វើជីវទោះជីវទោះហ្នឹងបើយើងប្រែទៅតាមភាសាជីវៈប្រែថាជីវិតឆាកជីវិតរបស់ខ្លួនហ្នឹងទស្សនៈ ត្រូវថាមើលត្រឡប់មកវិញនៅកំហុសរបស់ខ្លួនឲ្យទៅពិចារណានិយាយទៅថាឲ្យទៅធ្វើពិចារណាអំពីកំហុសរបស់ខ្លួនប៉ុនភាសាតែគេបកប្រែពីយួនមកហ្នឹងសម័យរដ្ឋកម្ពុជាគេហៅទៅធ្វើជីវទាស់ឲ្យយកទៅ ក្នុងការិយាល័យមជ្ឈមណ្ឌលនៃគណៈបកគេមានធ្វើការិយាល័យមួយដូចនៅគណៈបកប្រជាជនសប្តាហ៍ថ្ងៃហ្នឹងក៏មានការិយាល័យមួយ ឲ្យអ្នកដែលមានកំហុសហ្នឹងទៅអង្គុយអានកសែតមានកាហ្វេ មានតែ មានស្ករមានទូរទស្សន៍អញ្ចឹងក្រុមអ្នកអ្នកមានព្រឹត្តកំហុសហ្នឹងទៅគេដកពីតណៃហ្នឹងឲ្យទៅនោះហើយបាក់គេចិញ្ចឹមឲ្យស៊ីបៀវត្តល្មមមករស់ហើយទៅពិចារណាគ្នាហើយគេឲ្យមើលព័ត៌មានទាំងអស់ហ្នឹងសរសេររបាយការណ៍ក្នុងមួយសប្តាហ៍ឲ្យមានឲ្យមានឲ្យមានរបាយការណ៍មួយ តើក្នុងការកែប្រែ សិក្សារបស់ខ្លួននឹងសរសេរកំណត់នឹងទៅឲ្យ ធ្វើយ៉ាងម៉េចដើម្បីសារភាពកំហុសសារភាពកំហុសផងហើយពង្រឹងពេលដែលថ្ងៃអនាគតខ្លួនត្រឡប់មកវិញចូលនៅក្នុងសកម្មជនបំរើបកដដែលនឹងតើអាចធ្វើយ៉ាងម៉េចឲ្យបកនឹងមានការជឿនលឿនការរីកចម្រើននោះគេធ្វើយ៉ាងព្រោះហេតុនោះ នៅក្នុងគណៈកបកុំនេះយួនសប្តាហ៍នេះមិនមានបញ្ហាហ្នឹងវាពុកក៏លួយគឺថាស៊ីរូងផ្ទៃក្នុង ជាពិសេសក្រមនគរបាលដោយសារក្រមនគរបាលនៅស្រុកយួននោះមាន ជាង1លានអ្នកបច្ចុប្បន្នអឺសម័យដែលកើតសង្គ្រាមអឺភ្នាក់ងារទាហាននឹងច្រើនជាងនគរបាលឥឡូវដល់តអាស្រុកអត់សង្គ្រាមអាទាហាន នោះគ្មានអំណាច វាគ្មានចំណូលវាស៊ីពុករលួយមិនបានអញ្ចឹងអ្នកដែលមានតួនាទី នៅក្នុងទាហានហ្នឹងវាសុំរបៀបដើម្បី បញ្ចូលខ្លួនវាមកខាងផ្នែកនគរបាលវិញអញ្ចឹងទៅហើយនគរបាលគេចិត្តថាអូអឺស្រុកយើងវាមាន វិឆេតកម្មវាមានអ្នកបំផុសបំផុលប្រឆាំងជាមួយនឹងអឺ គណៈបករបស់យើង ពីក្រៅក្រៅមកពីខាងឯងថាប្រទេសផ្សេងផ្សេងមកនោះច្រើនអញ្ចឹងក្រមតកបាលនឹងគេចេះបង្កើតអឺនយោបាយកឋានផ្សេងផ្សេងឲ្យបង្កើតមនុស្សមកជួយឥឡូវថែមផ្នែកខាងប្រព័ន្ធអ៊ីនធឺណិតមួយទៀតខាងអង្គនិនម៉ាងហ្នឹងបើទៅថែមមនុស្សជំនាញសិក្សាថ្មីថ្មីហ្នឹងមកជួយត្រួតពិនិត្យគ្នាឲ្យច្រើនអញ្ចឹងភ្នែកហើយក្រុមដែលសម្រាប់តាមដាន ជាមួយសកម្មភាពផ្នែកក្រមយើងនោះផ្សេងទៀតមានមកក្រុមអញ្ចឹងទៅមានបង្កើតជាព្រួយណាព្រួយនឹងលោកត្រឹងម៉ាន់រិនគាត់ជាអ្នកតាមដានរឿងហ្នឹងក្រុមហ្នឹងលោកត្រឹងម៉ាន់រិនគាត់មានដឹងអស់នៅពាក្យសម្ងាត់ដែលវាកើតណាកើតក្រុមហ្នឹងគេហៅដូចថាក្រុមតាមដានមើលខ្មែរក្រមហ្នឹងគេហៅ K អីអញ្ចឹងទៅណាភាសាយួនគេហៅការមហានអញ្ចឹងទៅណាតាមដានមើលតែសកម្មភាពខ្មែរក្រមអញ្ចឹងគេត្រូវចាប់ហ្នឹង ចាប់លេខទូរស័ព្ទចាប់ Facebook យើងសកម្មជនណារបស់យើងដែលតាក់ទងហ្នឹងហើយគេចែកគ្នា ទៅគេផ្សាយតំណឹងទៅនគរបាលគ្រប់មជ្ឈដ្ឋានទាំងអស់តែមានមនុស្សយើងរស់នៅឲ្យតាមដានកម្មភាពហ្នឹងអញ្ចឹងហ្នឹងអញ្ចឹងហើយដល់អញ្ចឹងទៅវាអនុញ្ញាតឲ្យអាការបង្កើតទៅតាមដានហ្នឹងវាអនុញ្ញាតឲ្យមន្ត្រីដែល ខលខូចមួយចំនួនហ្នឹង ប្រព្រឹត្តអំពើពុករលួយនៅក្នុង របររបស់ខ្លួននឹងឯងនោះគេហៅថាយកជំនាញទៅគោះយកលុយចាទៅបំផិតបំភ័យយើងទៅសម្លុតភ័យទៅ ជួនកាលបងប្អូនយើងថាជូនលុយប៉ុណ្ណេះជូនលុយភាសាកាហ្វេជូនលុយកទៀវទៅ ទៅដល់ពួកខ្ញុំនៅនេះបានហើយមិនបាច់ទេមិនបាច់មកចិត្តអីទេឧទាហរណ៍អញ្ចឹងសូម្បីតែយើងទៅសួរសັບទុកបងប្អូនយើងក៏វាបង្កើតកម្មវិធីគោះលុយបងប្អូនយើងបានដែរ អូនឃើញណាវាវាពុករលួយរបៀបអញ្ចឹងហើយយើងមើលមិនឃើញទេណាយើងអត់ដឹងថានឹងជាពុករលួយទៀតទេបងប្អូនយើងនៅស្រុកខ្លះនឹងថាមិនដឹងថាជាពុករលួយទេអានោះហើយគេហៅពុករលួយរដ្ឋបាលពុករលួយជំនាញណាវាយកជំនាញទៅថានេះយើងយើងយើងស្ម័គ្រចិត្តឧបត្ថម្ភគេតាឧបត្ថម្ភគេជាថ្លៃផឹកកាហ្វេថ្លៃសាំងថ្លៃគុយទាវអីចឹងអញ្ចឹងណា ហើយតើតើពួកនឹងធ្វើការវាប្រាក់ខែទេយើងដែលជាអ្នកបងពន្ធទៅឲ្យពួកនឹងមានប្រាក់ខែចាយវាហើយយើងទៅថែមទៅសុខប៉ាន់វាដោយយកយើងភ័យព្រួយពីការងារដែលយើងអត់ខុសសោះឃើញអត់ព្រោះនោះឲ្យបានខ្ញុំកណ្ដាលលើកដដែលដដែលអំពីស្មារតីនៃបងប្អូនយើងនៅភូមិកណ្ដាលណាដែលគាត់ដឹងច្បាស់ហើយនឹងដោយគុណវត្តនំសេក យុវជនយើងមួយចំនួនទៀតយើងខាយទូកជើងថាច់គ្រឿងចៅសារ៉ាត់អីចឹងទោះបីថាយើងគ្មានទូកំហុសយើងទៅប្រជុំគ្នា យើង ទទួលលិខិតអញ្ជើញថាមានកម្មវិធីជួបជុំគ្នាដើម្បីអបអរសាទរនៅទិវា8មីនាទិវាសិទ្ធិនារីទិវាអបអរសាទរនៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើមខែ9 បាទទិវាអបអសាទរសិទ្ធិមនុស្សដែលប្រកាសជាសកលឆ្នាំ1948នៅថ្ងៃ10ខែ12ច្បាប់ក៏គេរកវិធីខាំងខាត់ដែរគេខាំងខាត់ហើយយើងតណាគេមិនសួរទេគេថាម៉ូតូយើងខុសចេះម៉ូតូយើងខុសចោះជួនកាលឆៃឆេមើលកង់យើងអស់បលាអីចឹងទៅឧទាហរណ៍បលាវាវាបកើតទៅជារឿងមកពីវិជំនាញបានខ្ញុំគាត់ថាយកជំនាញនឹងមកបង្កើតជាឧបសគ្គមកឲ្យយើង បើចង់ចាប់ជាឧបសគ្គនោះជនជាតិយួនខ្វាយមកកោកឧបសគ្គមកកោកនឹងអត់ថាអីណាវាមិនចាំប៉ុន្តែវាមានគោលដៅវាមានមុខព្រួញរបស់វាយើងថាវាបង្កើតជាមុខព្រួញមុខសញ្ញាដើម្បីតាមដានថ្មីរំខានបង្កជាឧបសគ្គកុំអោយពួកនឹងអនុវត្តបានរៀបរយដូច្នេះជៀសវាងដើម្បីនឹងកិច្ចការរបស់យើងបានរលូនតែខ្ញុំកណាសរសើរយុវជនយើងបានធ្វើការបញ្យល់ យើងបន្ថយនៅការផ្សព្វផ្សាយបំពងខ្លះនៅពេលដែលយើងមិនទាន់ បានសម្រេចការងារអញ្ចឹងណាយើងគួរកត់3លក្ខខ្លះណាមកអំពីអ្វីត្បិតថាប្រព័ន្ធផ្សព្វផ្សាយគេបើកឲ្យអញ្ចឹងមែនប៉ុន្តែភ្នែករបស់អង្គការសហជីវជាតិក៏ដោយ Human Rights Watch នឹងក៏ដោយគាត់មិនមានគ្នាគ្នា គ្រប់គ្រាន់ដើម្បីទៅជួយយើងតាន់ពេលតាន់វេលាគ្រប់ពេល គ្រប់វេលាទេណាអញ្ចឹងហើយគ្រប់ទីកន្លែងបានទេ ដូច្នេះជាការវែងឆ្លាតយើងគួរកបីអត់ធ្មត់លាក់លៀបខ្លះណាយើងធ្វើវាអត់ខុសទេប៉ុន្តែគេនៅតែមានមជ្ឈបាយរៀបចំល្បិចកលផ្សេងផ្សេងពីព្រោះគេគេទទួលវាវត្តដែលយើងបងពន្ធតបាគេស៊ីចាយដើម្បីនឹងគ្រប់គ្រងថែរក្សាហើយគេយល់លេសមួយថាថែរក្សា សាមគ្គីភាពទីក្នុងសวัสดิភាពសង្គមឲ្យរៀបរយ ហើយអង្គការសហជីវជាតិគ្រប់គ្រងហើយហ្នឹងពួកអង្គការសហជីវជាតិមិនចង់ឃើញប្រទេសណាមានចំនួនទេណាក៏ប៉ុន្តែក៏គេណែនាំដែរវ៉ៃអីបានគេណែនាំគេដាក់សំណួរអញ្ចឹងគេថាអ្នកឯងមិនបានអនុវត្ត តាមសេចក្តី ដែលអ្នកឯងបានសន្យាជាមួយគេហ្នឹងអញ្ចឹងទេគេមិនមកលូកលាន់ទេក្នុងទេសណាទេ ណាអញ្ចឹងហ្នឹងគុណណា ប្រសិនណាបើរដ្ឋវៀតណាមមិនបានចុះហត្ថលេខាជាមួយគេទេគេអត់សួរទេគេមិនទៅរវល់មកសួរអញ្ចឹងទេគេមិនស៊ីប្រាក់ខែបើធ្វើការដែលមិនមែនជាទួនាទីរបស់គេមិនមែនជាកិច្ចការនៅក្នុងអញ្ញាសិទ្ធិរបស់គេទេគេត្រូវតែតែធ្វើអ្វីដែលនៅក្នុងព្រំដែននៃសិទ្ធិអំណាចរបស់គេដែនកំណត់ ណាព្រំដែនបាទគេគេសួរតែប៉ុណ្្នឹងពួកដូចខ្ញុំណាទូលនឹងពួកសកលមេធាវីហើយគេដឹងថារដ្ឋនឹងខុសហើយក៏គេមិនចង់ផ្ដាល់ទឹកចិត្តឲ្យជនជាតិដើមនឹងទៅប្រឆាំងជាមួយនឹងរដ្ឋអំណាចនឹងដែរគោលការណ៍របស់អង្គការសហប្រជាជាតិទេសធំធំមហាអំណាចនគរបាលពិភពលោករបស់សហរដ្ឋអាមេរិកនឹងក៏ដោយគាត់ចង់ឲ្យតែយើងរួបរวมគ្នា មានសន្តិភាពពីព្រោះគេរវល់គ្រប់គ្រាន់ហើយគេមិនចង់ចំណាយថវិកាមកដោះស្រាយបញ្ហាណាដែល វាកើតឡើងគ្រាន់តែ មនុស្សនឹងមិនយល់គ្នាអញ្ចឹងអញ្ញាធัวមូលដ្ឋានរបស់វៀតណាមនឹងក៏អត់យល់ដែរអត់យល់ច្បាស់អំពី ទឹកចិត្តខ្មែរក្រមមកពីហេតុអីគុណគាត់អត់ប្រើហៅថាអត្តានាំងឧបមាកត្ថានោះការជជែកគ្នា មិនយកតួនាទីរបស់ខ្មែរក្រមនឹងមកដាក់នៅក្នុងកន្លែងរបស់ខ្លួនយកយកតួនាទីខ្លួនទៅដាក់ជាខ្មែរក្រមដូរមនុស្សណាយកចិត្តខ្មែរក្រមមកប្រៀបធៀបជាមួយចិត្តខ្លួនឯងយកចិត្តខ្លួនឯងទៅដាក់នៅកន្លែងខ្មែរក្រមនោះរដ្ឋអំណាចវៀតណាមនឹងយល់នេះជា ជាផ្នែកទស្សនវិជ្ជាដែលសមាសម្ពុទ្ធលោកបដៅថាឲ្យយកខ្លួនយើងទៅប្រៀបធៀបជាមួយនឹងគេ ថាឡូវបើយើងជិះជាន់ខ្មែរក្រមអញ្ចឹងបើខ្មែរក្រមជាអ្នកវិញជាយើងវិញជាជារដ្ឋាភិបាលវៀតណាមវិញជាខ្មែរក្រមជាយួនទៅចាហើយរដ្ឋអំណាចនឹងជាខ្មែរក្រមតើយើងនឹងមានអារម្មណ៍យ៉ាងម៉េចលោកឲ្យប្រៀបធៀបអញ្ចឹងលោកហៅថាអត្តាហ្នឹងឧបមាកាត់ផ្វាយកខ្លួនឯងជាគ្រឿងឧបមាអញ្ចឹងហើយយើងសុំឲ្យខ្មែរទាំងឡាយទាំងប្រសង់ទាំងកុហក ដែលបំរើកំពុងតែធ្វើការជាមួយរដ្ឋវៀតណាមនឹងធ្វើការពិចារណាអញ្ចឹងពីព្រោះអ្នកខ្លះក៏មានរៀនដែរថាគាត់រៀនខាងពុទ្ធសាសនារៀនអីហ្នឹងយួនឥឡូវនឹងក៏ចូលក្នុងពុទ្ធសាសនាថេរវាទនឹងច្រើនណាហើយគេយល់ច្រើនគេយល់ច្រើន អ្នកដែលជនជាតិយួនដែលគេមិនចង់មានបញ្ហាហើយជនជាតិយួនជាពិសេសនៅភាគខាងត្បូងដែលគេរស់យូរអង្វែងជាមួយខ្មែរក្រមហ្នឹងណា គេមានមនោសញ្ចេតនាខ្លះក៏អាណិតយើងដែរហើយមិនមែនជនជាតិយួននឹងវាសិតតែយួនទេពីព្រោះភាកច្រើនយើងវានៅជាមួយ គ្នាដោយលោកនេះតែតែនឹងគាត់ក៏ជ្រាបហើយវាមានចងសម្ព័ន្ធគ្នានោះរួមប្រស្រ័យសម្ព័ន្ធគ្នាកិច្ចរួចណាគាត់ឥឡូវយើងមកកូនចៅយើងក៏មាន មានគ្រួសារអូស្ត្រាលី មានគ្រួសារអ៊ីតាលីបារាំងអាមេរិកកាំងពេញតាពេលហ្នឹងឡោះណាហើយសម្ព័ន្ធភាពនៃចិត្តពន្ធហ្នឹងវាចងគ្នាដោយ ការរួមមេត្រីគ្នានឹងឯងការសំណាក់តំណងស្វាមស្នេហារវាងគ្នាទៅវិញទៅមកដល់លទ្ធផលនៃសេចក្តីស្នេហាគឺជាអ្វី គឺបុត្រធីតារបស់អ្នកទាំងនោះហើយបុត្រធីតានោះហើយ ដែលវាមានលាយទៅដោយជាតពន់ទាំងពីរនឹងនៅជាមួយគ្នាណោះហើយថ្ងៃមួយគេអត់តន់ថាអភិបទេនៅពេលដែលខ្មែរក្រមមិនតន់មានពលឹកណាតែគុណចាំមើលចុះបើខ្ញុំប្រគុណណាធ្វើការវិភាគនឹងខុសមកពីមិនមែនជារឿងថ្មីទេ រឿងដែលមាននៅក្នុងប្រវត្តិសាស្ត្រពេលដែលខ្មែរក្រមមានពន្លឺថាគេចាប់ផ្ដើមឲ្យទទួលស្គាល់ជាជនជាតិដើមខ្មែរក្រមចាប់ផ្ដើមមានសិទ្ធិសេរីភាពពេញលេញរៀបចំនៅកម្មវិធី ស្នើឲ្យមានសិទ្ធិថ្លៃសម្រាប់អ្នកដែលคลายខ្លួនមកជាជនជាតិដើមមាន ច្រើនឡើង ច្រើនឡើងច្រើនឡើងប្រហែលឡើងដល់30លានផងខ្ញុំក៏ទូលដល់គុណទៅហ្នឹងហើយ បានអីខ្ញុំគណាថាស្រាចាស់ដកថ្មីណាទេហ្នឹងស្រាវាតដែលទេគាត់តែដូរស្លាកទេដូរ label ណាវាបាក់អីដូរអតសញ្ញាណប័ណ្ណទៅវៀតណាមធ្វើតែពីអាទិត្យហ្នឹងធ្វើតែយប់ទាំងថ្ងៃហ៎ណាថាថាដល់បញ្ញាប់ហើយមុននឹងចង់ផ្លាញយើងក៏ធ្វើបញ្ញាប់លុបចោលហើយបើចង់បង្កើតឲ្យយួនคลายទៅ ជាខ្មែរខ្មែរក្រមវិញ ធ្វើតែពីអតីតទៅបើមិនយួនខ្លាយទៅជាខ្មែរក្រមឡើង30 40លានឡើងហ្នឹងណាដើម្បីយកមនុស្សហ្នឹងមកគ្រប់គ្រងតដែរណាឃើញអត់ណាហើយព្រោះហេតុអីបានបានកម្មាភិបាលយួនខំប្រឹងសិក្សាភាសាខ្មែរអក្សរសាស្ត្រខ្មែរមកអំពីគេត្រៀមទុកឲ្យហើយហ្នឹងហើយយកអ្នកណាទៅបង្រៀនយកសាស្ត្រតែប្រសងគ្រូអាចារ្យខ្លះដែលបណ្ឌិតយើងដែលសឹកទៅ ដែលអ្នកធ្លាប់ធ្វើនយោបាយសាលាខ្មែរពីដើមយកទៅបង្រៀនកម្មាភិបាលក្រៅម៉ោង គេឲ្យវាវត្តឲ្យថាវិការប្រាក់បំពន់គេហៅលុយស៊ុបនោះឲ្យខ្លះទៅពីម៉ោង6ទៅទល់ម៉ោង9រៀនភាសាខ្មែរព្រោះសកម្មភាពហ្នឹងគេដឹងហើយថាវាអត់ថយក្រោយទេណាវាទៅមុខហើយដំណើរនេះអត់ថយក្រោយទេគុណណាពន្លឺនឹងមិនដល់អូខេអូខេអរគុណ ណាអរគុណទាំងយើងកំណត់ពេល1ម៉ោងកន្លះឥឡូវបាន1ម៉ោងកន្លះបីណាចាសូមអរគុណអរគុណចាត់តាំងពីម៉ោង8កន្លះចាប់ឥឡូវជិតបងលើបងបងកន្លះអរគុណយ៉ាងមកពីម៉ោងហើយសូមអរគុណដល់ទៅជួរឿងហ្នឹងសូម20តោផងចេះតែចេះតែអស់ហើយណាមួយទៀតអនុគ្រោះទៅដល់យុវជនយើងមួយចំនួនមិនបានមិនបានត្រូវការ គំនិតជាមធ្យោបាយដើម្បីជំនួយទៅដល់សតិណាដូចលោកអគ្គបណ្ឌិតបុត្រសវងសន្តោគាត់សរសេរសិភៅជំនួយសតិហើយសិភៅជំនួយសតិនឹងធ្វើឲ្យយើងយល់នៅអភិធម្មអញ្ចឹងណាហើយជំនួយសតិរបស់គាត់នឹងមានផលប្រយោជន៍សម្បើមណាស់ណាអូខេហើយអញ្ចឹងគំនិតរបស់យើងដែលមានបទពិសោធន៍នឹងខ្ញុំបណ្ដាតែងទូបងគ្រូសម្បទានទៅផង មកពីអាយុខ្ញុំកណាវាមិនអនុញ្ញាតឲ្យខ្ញុំកណាបានវែងឆ្ងាយទៀតទេអញ្ចឹងមានបណ្ណាតើបញ្ចេញអស់ព្យាយាមបណ្ដឹងណាដើម្បីចែកម្លែកឲ្យបន្សល់ទុកនៅក្នុងកណាឡាយអាកាសហ្នឹងទៅណាណាបើយើងបាត់ទៅថ្ងៃណាក៏នៅសល់គំនិតនឹងជាការរួមចំណែកមួយណា ជាការរួមចំណែកមួយ ជាមួយនឹងរៀនច្បងណាអញ្ចឹងណាណាអឺបទពិសោធន៍ ខ្លះខ្លះដែលយើងមានជួនកាលស្របប្រឡូកជាមួយនឹងពិភពនយោបាយសមរភូមិនៃការតស៊ូមតិគ្នាហ្នឹងបើនេះបកស្រាយរឿងនឹងបន្តិចមានអ្នកខ្លះអឺចង់យកពាក្យដែលខ្ញុំកណាហើយនឹង បងប្អូនយើងមួយចំនួនប្រើពាក្យថាសមរភូមិសមរភូមិវប្បធម៌សមរភូមិនយោបាយហ្នឹង គេចង់និយាយថាសមរភូមិគឺជាកលៃប្រយុទ្ធកលៃប្រយុទ្ធនឹងវាមិនមែនសំដៅតែប្រយុទ្ធដោយអាវុធតទេណាគំនិតវាណាតស៊ូគំនិតគ្នាគ្រាន់តែពាក្យតស៊ូគំនិតយើងអនគេហៅថាល្បិចនៃសិល្បៈនៃការប្រើប្រាស់ពាក្យពេចន៍ទេតាណាសមរភូមិនឹងកន្លែងតស៊ូមតិគ្នាហ្នឹងហើយណាហើយបើយើងថាតស៊ូគ្នាដោយអាវុធក៏បានបើថា សមរភូមិបង្ហូរឈាមក៏បានហើយអានេះសមរភូមិនយោបាយយើងបន្ថែមតាមកពីអានោះវាជា សមាសនាម3 4តទៅជាទធិតទៅជាអីចឹងទៅសមរភូទៀមទេសទ្ធិគូណាបានតាបាទអញ្ចឹងពាក្យសមរភូមិនោះមិនមែនតែសំដៅតែអាវុធទេ ហើយកុំទៅចោតយួនថាអូយួនគេយកធ្វើធ្វើអត្ថាធិប្បាយយើងប្រើពាក្យសមរភូមិអី រឿងវត្តទំនំ សេកភូមិកណ្រែងអីផោយើងយកកន្លែងនឹងធ្វើសមរភូមិអីហើយវាស្ដាប់តានោះកាត់តែមកកង់អញ្ចឹងទៅយករកតាយឯងយើងយកទៅប្រើចោតប្រកាន់យើងអត់ធម្មតាយួន វិភាគមិនដែលឲ្យខ្មែរត្រូវឯណាហើយជួនកាលយើងទៅចំណោះឲ្យអាការវិភាគរបស់យួននោះទៅទៀតណាគ្នាយើងនោះមានកន្លែងខ្លះនឹងគឺថាអឺបានអី ឲ្យពិចារណាត្រឡប់មកវិញទៅពីព្រោះថាខ្លាំងហើយទន់ខ្លាំងហើយទន់ហ្នឹងវាចឹងណាបានតែឡើងពេលឡើងនឹងឡើងបានតែផ្លេតទេផ្លេតមកតាំងទន់ជ្រាយទៅគំនិតរបស់យួនដែលគេដែលគេនាំគ្នាមកបង្ក្រាបយើង គេនិយាយប្រៀបលួងលោមខ្លះគេអែលខ្លះគេតបកខ្លះហ្នឹងយើងតាំងភ័យហើយអភ័យហ្នឹងមកពីអីគាត់ដែលថាបង្កើតឲ្យទៅជាហ្វីហ្នឹង មកអំពីនេះអាច្បាស់ឡងកម្លាំងទឹកចិត្តរបស់យើងនឹងខ្សោយទឹកចិត្តយើងនឹងគេហៅថា mental energy នោះភាសាអង់គ្លេសហៅថា mental energy នោះធម៌ពលផ្លូវចិត្តនឹងយើងប្រើប្រាស់ទៅលើផ្លូវផ្សេងនោះច្រើនពេកយើងប្រើប្រាស់ទៅស្ដាប់ស្អីផ្សេងផ្សេងដែលមិនមែនជាចំណុចដែលយើងត្រូវប្រចាំ បាទប្រសាមាសម្ពុទ្ធលោកឲ្យយើង សិក្សាអំពីមហាសតិប្បដ្ឋានសូត្រឲ្យយើងបដោតទៅទៅអលិថាមួយមុខព្រួញសំដៅដល់ចំណុចមួយដល់យើងស្ដាប់ច្រើនពេកអាធម្មពលវាចេញទៅកន្លែងផ្សេងម្លោះឲ្យធម្មពលនោះនេះតិចឬសូតានោះមកហ្វីបាទណានោះហើយបង្កើតឲ្យមានចំណុចភ័យខ្លាចព្រួយបារម្ភចេះមួយចំមួយមិនហ៊ានធ្វើការសម្រេចចិត្តឲ្យច្បាស់លាស់ណាណាអូខេណាគេប៉ុណ្ណឹងអូខេអរគុណ ធ្វើឲ្យយើងទុនជ័យបាទអូខេអរគុណចុងក្រោយជូមជូនគូគុណចាស់សុខភាពល្អថ្ងៃស្អែកសូមតាជ័យមកជួបជុំគ្នានៅវេលាម៉ោងម៉ោងម៉ោង11ម៉ោង11 12ហ្នឹងណាជ័យមកទទួលទាននំចុកណានំចុកតោះណាអូខេអរគុណចាស់សូមហើយគុំលាសូមបរិញ្ញពលលាបាទសាទរសាទរ